ជាបឋមសូមនមស្ការគុណកៅទាំងបីដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះសូមនមស្ការព្រះថេរៈទាំងឡាយគោរពរាប់អានអ្នកនិមិយុគ្រប់ព្រះអង្គចម្រើនពរអ្នកស្ដាប់គ្រប់ទីកន្លែងនិងគ្រប់ពេលវេលាដែលបើកស្ដាប់ការផ្សព្វផ្សាយនេះថ្ងៃនេះគឺថ្ងៃសុក្រ 100ខែបឋមាសាទឆ្នាំឆ្លូវពុទ្ធសករាជ2565ត្រូវនៅថ្ងៃ25ខែ6ឆ្នាំ2021បាទអឺជាស្រ័យនៅលើ screen បាញ់មិញវាចេញថ្ងៃ18វាជាប់អសរពីសប្តាហ៍មុនមកវាអត់ឆេងមិនមែនវាអត់ឆេងទេអាត្មាអត់បានឆេងអត់បានបដូរ Mm-hmm. ហើយមានការយឺតយ៉ាវដោយសារការរៀបចំខុសបច្ចេកទេសអាត្មាអ្នកអ្នករៀបចំហ្នឹងវាខុសបច្ចេកទេសឥឡូវអស់កន្លះម៉ោងទៅហើយបាទជាធម្មតាហ្នឹងគឺ ចំណាយពេល2ម៉ោងក្នុងការឆ្លើយ សំណួរប្រចាំថ្ងៃសុក្រប៉ុន្តែថ្ងៃនេះនៅសល់តែ1ម៉ោងកន្លះទេចឹងចូលទៅមើល សំណួរតែម្ដងសំណួរទី1ចំខាងណាចេះឈ្មោះ D ពោសាត់ឈ្មោះ D ពោសាត់ ខ្ញុំកណារាល់ថ្ងៃចិត្តឆេវឆាវខ្លាំងណាស់ឆាប់ខឹងឆាប់បាត់ ធ្វើយ៉ាងណាទើបឈប់ឆេវឆាវអញ្ចឹងទល់តែឃើញទោសវាណាពីព្រោះតួខឹងហ្នឹងវាកើតពីបច្ច័យរបស់វាដល់ផ្ទាល់ហ្នឹងគឺការជួបប្រសពជាមួយនឹងអារម្មណ៍មិនជាទីប្រាថ្នា អឺកាលណាជួបប្រសពនៅអារម្មណ៍មិនជាទីប្រាថ្នាទូតោមនោះបដិខៈថ្នាំងថ្នាក់ហ្នឹងវាកើតឡើងជាធម្មតាតែអញ្ចឹងអ្នករៀនធម៌អ្នកមិនរៀនធម៌ឲ្យតែបទជនគណៈណាដែលគ្មានសតិកើតឡើងហ្នឹងគឺទោសៈហ្នឹងវាកើតឡើងហើយអាត្មាហ្នឹងក៏វាមានដែរ គ្រាន់តែទម្រង់នៃការមើលពីក្រៅវាខុសគ្នាខ្លះឆេវឆាវឆាប់ច្រឡោតខ្លះអឺនៅងុំក្នុងចិត្តខ្លះចេញមកតិចតិចខ្លះរហូតដល់ចេញពាក្យសម្ដីឬក៏កាយវិការមិនសមរម្យអីចឹងទៅនឹងហើយ អឺមានវិធីសាស្ត្រច្រើនណាស់ដែល មាន អ្នកនិយាយច្រើន ប៉ុន្តែវិធីសាស្ត្រដែល ដឹកនាំដោយ ព្រះបរមគ្រូ មានវិធីសាស្ត្រតាមរបៀបអឺយោនិសោមនសិការៈឬក៏តាមវិធីត្រង់គឺសតបដ្ឋាន ដោយយោនិសោមនសិការៈគឺការគិតពិចារណា ច្រើន មានបែបផែនមានខទី1ទី2អីចឹងណាមានមានជាធម្មតាចឹងដូចជាថាយើងត្រូវរៀនមេត្តានិមិត្តតសៈអុកកហោហ្នឹងគឺថាយើងត្រូវរៀនអឺអំពីនិយមន័យនៃពាក្យថាមេត្តាហ្នឹងហើយហ្នឹង នរណាក៏អាចស្ដាប់បានដែរកន្លែងហ្នឹងហើយជាធម្មតាហ្នឹងយើងទម្លាប់ទម្លាប់ថ្មីមួយទៀតគឺទម្លាប់យកមេត្តាភាវនានុយោគោទម្លាប់ចម្រើនក្តីស្រឡាញ់ក្តីអនុគ្រោះនឹងរឿយរឿយក្នុងចិត្តពីព្រោះឲ្យយើងថាឆាប់ឆេវខៅឆាប់ខឹងណាទម្លាប់វាទៅជាទម្លាប់របស់យើងហ្នឹងដូចអឺអង់គ្លេសគេថា habit cause habit ទម្លាប់កែទម្លាប់អញ្ចឹងយើងយកទម្លាប់នៃការចម្រើនមេត្តាហ្នឹងមកជំនួសវិញយើងធ្វើរឿងធំមិនបាន យើងធ្វើរឿងតូចតូចចឹងណាដូចថារឿងតិចតួចជាធម្មតាចិត្តដែលអត់មានការអនុគ្រោះអានតិចហ្នឹងក៏អត់មិនបានដែរណាក៏អនុគ្រោះមិនបានដែរអញ្ចឹងបើយើង អនុគ្រោះរឿងធំធំមិនបាន យើងរៀនអនុគ្រោះរឿងតូចតូចតិចតិច ឬក៏មិនមានពេលខឹងពេលអីហ្នឹងយើងសិក្សាពិចារណាមើលជីវិតសត្វលោកសិតតែមានទុកកង្វល់ហ្នឹងរស់នៅក្នុងសេចក្តីទុកក៏ផ្សព្វផ្សាយនៅចិត្តស្រឡាញ់ចិត្តអាណិតឯធម្មតាទម្លាប់ទម្លាប់ឲ្យវាទៅជាអញ្ចឹងហៅថាមេត្តាភាវនានយោគោគឺនយោគោកន្លែងហ្នឹងគឺព្យាយាម មេត្តាភាវនាចម្រើន មេត្តាចេញពីក្នុងទៅមិនមែនទៅសុំមេត្តាពីគេទេគឺថាចម្រើនពីក្នុងទៅ Mm-hmm. នឹងយើងបង្កើតទម្លាប់ថ្មីទម្លាប់ នៃការអនុគ្រោះទម្លាប់នៃការផ្ដល់ក្តីស្រឡាញ់រាប់អានអញ្ចឹងណាចឹងមួយ plate វាមិនអាចទេអាហ្នឹងវាយើងទៅជាធ្លាប់ទៅជាចរិតយើងហើយទៅឆាវឆាវឆាប់ខឹងឆាប់អីចឹងវាទៅជាចរិតទៅហើយជាចរិតហ្នឹងមានន័យថាវាវាទៅជាយើងទៅហើយវាទៅជា ផាត នៃខ្លួនរបស់យើងទៅហើយអញ្ចឹងយើងត្រូវ install program ថ្មី install program ថ្មី ដើម្បីឲ្យវាមានទូនាទី ប្រឆាំងជាមួយការការក្រេវក្រោតហ្នឹងពួកយើងយើងដូចស្ដាច់នៅក្នុងខ្លួនហ្នឹងចឹងចិត្តរបស់យើងដូចស្ដាច់នៅក្នុងខ្លួនហ្នឹងវាមិនមិនអាចរើម្រាស់បានទេបើសិនជាត្រូវអកុសលហ្នឹងកាន់អំណាចអស់ហើយមន្ត្រីខាងអកុសលហ្នឹងថ្នាក់ឧបរាជថ្នាក់ស្អីស្អីគេកាន់អំណាចអស់ហើយ ផ្នែកទោសៈផ្នែកបដិខៈឆ្នាំងថ្នាក់ផ្នែកកិលេសហ្នឹងដែលដូចជាតួមន្ត្រីអាក្រក់ហ្នឹងក្តោបក្តាប់អំណាចកងទ័ពអស់ហើយយើងជាស្ដេចក៏មិនអាចទៅរើមរាស់អីរួចដែរអញ្ចឹងវាទល់តែបង្កើត ក្រុមមន្ត្រីថ្មីហ្នឹងហើយមន្ត្រីដែលស្មោះត្រង់មន្ត្រីដែលទុកចិត្តបានអញ្ចឹងដូចជាពួកមេត្តាពួកករុណាអីហ្នឹងហ្នឹងបង្កើតឲ្យវាមានកម្លាំងអញ្ចឹង នៅពេលដែលប្រឆាំងជាមួយនឹងមន្ត្រីអាក្រក់មិនមែនស្ដេចទៅធ្វើទេគឺធ្វើយ៉ាងណាឲ្យខាងមន្ត្រីល្អនឹងមាន អំណាចដែរបានវាទៅគម្រាមដល់ផ្នែកមន្ត្រីអាក្រក់នឹងបានហ្នឹងហើយព្រោះវាមានកម្លាំងណាមានកម្លាំងហើយបើបើស្ដេចនឹងមិនកែនពលល្អមិនកែនមន្ត្រីល្អមិនមិនបដោះមន្ត្រីល្អទេ ហើយជាតែធ្វើយ៉ាងម៉េចកុំឲ្យវានៅ ក្នុងអំណាចមន្ត្រីអាក្រក់នឹងទៀត ធ្វើយ៉ាងម៉េចដើម្បីអញបានក្តោបក្តាប់តបកុំឲ្យមន្ត្រីអាក្រក់នឹងក្តោបក្តាប់តបបានធ្វើមិនបានបើគេក្តោបអស់ហើយអញ្ចឹងវាទល់តែបង្កើតរឿងថ្មីបើកឱកាស បង្កើតមន្ត្រីថ្មីនេះមកគ្រាន់តែឧទាហរណ៍នៅក្នុងនគរកាយនេះលោកមានសភៅព្រឹទ្ធាចារ្យចាពិននោះក៏ធ្លាប់សរសេរដែរនគរកាយនឹងពួកអកុសលចេតសិកដោយបពួកមន្ត្រីអាក្រក់ ណាហើយពួកសោវនៈចេតសិកដូចជាបពួកមន្ត្រីល្អហើយចិត្តនឹងដូចជាតួស្ដាច់ណាអញ្ចឹងបើកាលណា ចម្រើននៅធាតល្អច្រើនច្រើននៅក្នុងចិត្តនឹងទៅអាធាតល្អនឹងឯងវាទៅកំចាត់ភាពសៅមងរបស់ចិត្តនោះហើយវាមិនមែនតែរឿងតោសៈជ្រេវខេវក្រេវក្រោតនឹងមួយទេវារឿងអីអីច្រើនក្នុងនឹងទៀត តួកិលេសហ្នឹងវាមានច្រើនណាស់វាមិនមែនតែរឿងខឹងនឹងមួយដែលជាបញ្ហាទេនោះមានរឿងច្រើននៅក្នុងហ្នឹងដោយគ្នានឹងមន្ត្រីមួយដែលមានអំណាចក្នុងហ្នឹងទៅជាគ្រប់គ្រងស្ដេចបានវាមិនមែនមន្ត្រីម្នាក់ឯងវាទៅមានបកមានពួកវាច្រើនទៀតណាយើងឃើញតែមួយចាប់មិនអស់ហើយចឹងក៏ត្រូវបង្កើត ខាងមន្ត្រីល្អនឹងដែរអានឹងដែលថា មេត្តាភាវនានយោគោនឹងបើនិយាយពីស្ដេចវិញគឺស្ដេចត្រូវយល់ថាតើប្រយោជន៍នៃ មន្ត្រីល្អនឹងយ៉ាងណាដូចយើងទីមួយរៀនយកមេត្តានិមិត្តមានន័យថាត្រូវស្គាល់ថាតើមន្ត្រីល្អនឹង មានប្រយោជន៍យ៉ាងណាសម្រាប់ប្រទេសជាតិដូចគ្នានេះដែរថាក្នុងចិត្តយើងនឹងថាធាត ល្អដូចសទ្ធាសតិហិរិអតបៈករណាមុទិតាវាមានធាតល្អយ៉ាងម៉េចឃើញទេមានធាតល្អយ៉ាងម៉េចដល់ខឹងគុណតម្លៃរបស់វាយើងទៀងបដោះ នឹងមិនដោះបណ្ដាលបើកឱកាសឲ្យវាកើតតើកើតច្រើនឡើងច្រើនឡើងធាតល្អនៅក្នុងខ្លួនហ្នឹងវាមិនច្រើនទៅអាតួធាតល្អវាទៅជំរះអាធាតមិនល្អហ្នឹងនៅពេលហ្នឹងយើងមិនបាច់មាន មានគំនិតថាទៅប្រឹងម៉េច ដើម្បី ទៅកំចាត់ទោសៈក្រេវក្រោតហ្នឹង អត់ទេដូចស្ដាច់ហ្នឹងចឹងកាលណាអឺមានមន្ត្រីល្អយល់ចិត្តច្រើនហើយហើយបាក់ពួកមន្ត្រីអាក្រក់កាន់តែតិចទៅតិចទៅតិចទៅលែងហ៊ានទេ ទៅមន្ត្រីល្អហ្នឹងវាមានអំណាចជាងទៅនឹងមានគ្នាច្រើនជាងទៅបពុមន្ត្រីអាក្រក់ហ្នឹងមិនហ៊ានទេទោះដីនៅមានក៏មិនហ៊ានចេញមុខខ្លាំងដែរឃើញទេហើយស្ដេចមានពិបាកណាទៀតមានរឿងអីប្រាប់តែបពុមន្ត្រីល្អហ្នឹងទៅណែឯងមើលណាណា នរណាស៊ីប្រាក់រាជការនរណាជិះជាន់រិះអីណែចាត់ការតាមច្បាប់ដូចដូចក្នុងរឿងប៉ាវចិនហ្នឹងណាឃើញមានប៉ាវចិនស្អីស្អីបកគលអាចញាសឹកឲ្យប៉ាវចិនទៅធ្វើស្ដាច់មិនចាំបាច់ទៅកាត់ទោសខ្លួនឯងដូចយើងអត់ពិបាកទៅកំចាត់អាទោសៈនឹងដោយខ្លួនឯងដោយប្រឹងថាធ្វើម៉េចទៅដើម្បីឲ្យវាបាត់ទោសៈនឹងអីទៅវាអត់ក្នុងនេះអញ្ចឹងឯងប្រឹងម៉េចក៏វាមិនកើតដែរបើមិនមានមន្ត្រីល្អជួយនោះ ស្ដាច់នឹងមិនអាចទេហ្នឹងហើយ អ្នកមើលរឿងភាគដឹងដូចស្ដាច់នៅក្នុងរឿងសាមកុកអញ្ចឹងណាដល់អត់មានមន្ត្រីល្អខ្លាំងមន្ត្រីល្អល្អអត់មានមានតែមន្ត្រីកំសាកហើយមន្ត្រីខូចកាន់អំណាចទៅស្ដេចនឹងមានអំណាចណាទៀតអត់ប៉ុណ្ណឹងហៅលើប៉ៃទៅជួបទៅជួបជួបនៅក្នុងប្រគុណអត់ជួបនៅកន្លែងបលាំងប៉ុណ្ណឹងឯងស្ដេចនឹងថា បានជាយើងហៅនៅឯងមកកន្លែងហ្នឹងមានតែបង្គន់នេះហើយទៅជាបលាំងរបស់យើងពិតប្រកបព្រោះយើងអាចនិយាយពាក្យចេញពីចិត្តឃើញទេដោយសារអត់មានបកមន្ត្រីល្អដែលដែលគួរពឹងពាក់បានគេក្តោបក្តាប់អំណាចអស់លីងហើយណានេះស្មើឧទាហរណ៍ក្នុងចិត្តយើងដូចគ្នាដែរគុំទៅខំបំបត្តិចិត្តខឹងទៅខំបំបត្តិចិត្តក្រោធបំបត្តិចិត្តលោភយកស្អីទៅបំបត្តិបើយើងអត់មានបកមន្ត្រីល្អកុសលធម៌ដើម្បី ទៅប្រឆាំងជាមួយ នឹងមន្ត្រីអាក្រក់ហ្នឹងពីព្រោះពាក្យថាកុសលឬក៏បុណ្យហ្នឹង គឺជាឈ្មោះនៃ ធម្មជាតិដែលចូលទៅ កំចាត់អកុសលនឹងឯងអត្តរបស់កុសលអកុសលវិទ្ធាំងសនៈរស័ងគឺដែលឈ្មោះថាបុណ្យដែលឈ្មោះថាកុសលទាល់តែកំចាត់អកុសលហើយយើងជួនកាលធ្វើបុណ្យយូរយើងថាបុណ្យច្រើនប៉ុន្តែឆេវឆាវនៅឆេវឆាវមិនឃើញថយម្ដងផង នឹងអាលោបលន់នៅតែលោបលន់មិនឃើញថយអីបងជាថាធ្វើប៉ុនច្រើនបើប៉ុនច្រើនមនុស្សនឹងឡើងសូវឆេវឆាវហើយមនុស្សនឹងឡើងសូវចេះចំណែនគេហើយពាក្យថាប៉ុនចម្រើនក្នុងចិត្តនឹងគឺអកុសលវាថយចុះត្រូវមើលចេះកុំមើលពិធីគេធ្វើធំកុំមើលលុយគេចេញច្រើន ត្រូវមើលមនុស្សនឹងតើសភាពចិត្តនឹងល្អជាងមុនអត់ចឹងបើចិត្តនឹងវាអត់ល្អជាងមុនទេ គឺមានកុសលណាចម្រើនចម្រើនអកុសលរហូតនោះមានណាហើយមួយទៀតគឺអឺកម្មសៈបច្ចវេកណាពិចារណាឃើញ ថាសត្វទាំងឡាយហ្នឹងមានកម្មជារបស់ខ្លួនណាមាន កម្មជារបស់ខ្លួនឧទាហរណ៍ថា អ្នកខ្លះហ្នឹងគាត់វាមិនសូវចេះដឹងអីមកធ្វើការឲ្យយើងអីចឹងបើយើងពិចារណាច្រើនមកពីគ្នាវាគ្មានចំណេះគ្មានអីហ្នឹងបានមកធ្វើខ្ញុំយើងហ្នឹងមកធ្វើអ្នកបម្រើយើង ឬក៏មកធ្វើកម្មករឲ្យយើងហ្នឹងតែយើងអត់អត់មានអាការពិចារណាអញ្ចឹងឃើញគ្នាធ្វើមិនត្រង់ជេរប្រមាថកាត់ទៀនខឹងក៏ច្រឡោតអាឡងងអាលងឹតអាញចេះអាញចោះហើយបើគ្នាឆ្លាតស្មានមកឲ្យយើងប្រើអី មកប្រើយើងវិញបាត់ហើយឬក៏គេមានការងារផ្ទាល់ខ្លួនគេ បាត់ហើយគ្នាវាមានតែប៉ុណ្ណឹងបាទមកធ្វើការឲ្យយើងហ្នឹងយើងអឺអប់រំប្រើដោយមេត្តាធម៌ទៅគេនេះដល់វិចារណាហ្នឹងមកពីគ្នាវាមិនសូវយល់មិនសូវដឹងហ្នឹងហើយបាទគ្នាមកធ្វើការឲ្យយើងគេនេះគិតតែប៉ុណ្ណឹងលែងសូវខឹងបាទគេណាមិនមិនបានលែងសូវខឹងមិនមែនយើងអត់ខឹងទេគឺដោយសារតួករណាវាចូលទៅឃើញទេតួករណាអាណិតអាណិតឃើញណាអូមកពីគ្នាវិញអញ្ចឹងហ៎ ឃើញថយខឹងបាត់ណាចុះបើតួមានអ្នកចូលទៅយកអានេះគ្មានដឹងអញមេអីទេហ្នឹងអានោះតួមានអ្នកចូលទៅមើងងាយអីចឹងទៅហ្នឹងហើយមួយទៀតអឺបដិសង្ខាពហុលីកតាបដិសង្ខាពហុលីកតា ពិចារណាច្រើនពិចារណាទាំងហេតុការនឹងពិចារណាថាកិច្ចការងារទាំងឡាយហ្នឹងវាមានហេតុវាមិនមែនឯងឯងកើតអញ្ចឹងទេត្រូវរកមូលហេតុថាម៉េចបានរឿងហ្នឹងវាទៅជាអញ្ចឹងអញ្ចឹងបើមនុស្សពិចារណាច្រើនអញ្ចឹងអាតួពិចារណាហ្នឹងជាមនសិការៈផ្នែកល្អហៅថាយោនិសោមនសិការៈណាក៏វាកាត់បន្ថយអាហ្នឹងដែរមិនយើងអ្នកកាត់បន្ថយទៀតថាតួមនសិការៈចិត្តសឹកផ្នែកល្អវាចូលទៅពិចារណាឃើញទេ ហ្នឹងសិស្សបពួកមន្ត្រីល្អចូលទៅប្រឆាំងជាមួយមន្ត្រីអាក្រក់គេណាអហើយមួយទៀតនោះ គឺសបាយកថានិយាយអីហ្នឹងក៏មិននិយាយអាគំនិតចេញពីគំនិត ដែលបៀតបៀនឌឺដងចាក់ឆ្កឹះឆ្កៀលឯងគឺថានិយាយយ៉ាងម៉េចធ្វើឲ្យ ខ្លួនឯងហ្នឹងក៏រីករាយអ្នកស្ដាប់ហ្នឹងក៏រីករាយដែររើសរើសរៀនរើសអញ្ចឹងអាហ្នឹងវាចេញពីចិត្តករណាទៅអញ្ចឹង វាទៅរងាប់អីរងាប់អាការបៀតបៀនអាការខឹងក្រោធហ្នឹងអញ្ចឹងនឹងជាវិធីដែលអ្នកណាអ្នកណាដែលមិនស្គាល់បរមត្តធម៌តាមសេចក្តីពិតហ្នឹងក៏ស្ដាប់ទៅបើយល់ក៏អាចស្រាក់ស្រន់អន់ថយហើយចម្រើនផ្នែកល្អហ្នឹងបានប៉ុន្តែបើផ្លូវត្រង់ហ្មង គឺសតបដ្ឋានសតបដ្ឋានប៉ុន្តែសតបដ្ឋានត្រូវមានបរមត្តជាបាត្រ ណាយើងយល់ថាទោសៈនឹងមានលក្ខណៈម៉េចចិត្តប្រកបដោយទោសៈនឹងមានលក្ខណៈម៉េចវាមានកិច្ចមានផលមានបទាត់ឋានយ៉ាងណា ទៅខឹងនឹងជាអញឬក៏ជាទោសៈជាតសឹកទេចាណាឃើញរឿយរឿយទោសាំងវាចិត្តតាំងទោសាំងចិត្តតន្តវិជានិតិដឹងច្បាស់ចឹងសតិកើតឡើងចឹងរាល់សតិកើតឡើងទៅកាត់ហើយកាត់ខណៈរបស់អកុសលមិនមែនទៅទោសៈមួយទេ ណាមិនមែនតែទោសៈមួយទេវាមានវងរបស់វាប៉ុន្តែបើច្បាំងបានតែមេវាមួយវាទៅអស់ហើយអញ្ចឹងហើយបានដូចមានពេលខ្លះព្រះអង្គប្ររពតទោសៈមួយហ្នឹងប៉ុន្តែនៅពេលដែលយល់ច្បាស់ឃើញច្បាស់អំពីទោសរបស់កិលេសហ្នឹងមនុស្សសម្រេចគុណធម៌ដោយអកុសលផ្សេងទៀតទៅដូចដូចក្រមមន្ត្រីអាក្រក់មានមេខ្លោងមួយ ចាប់តែមួយបានបាក់ស្បាតអស់អញ្ចឹងណាដូចគ្នាអញ្ចឹងហ្នឹងហើយផ្លូវត្រង់ ដែលមិនមាន ផ្លូវដតីណាទៀតគឺសតបដ្ឋាននឹងតែមកហើយអឺបន្តទៀតនេះណៃឈ្មោះណៃ NAI កូនណាបានឲ្យជាងសាងសង់ផ្ទះដោយ មិនបានទៅរកគ្រូមើលថ្ងៃខែទេហើយពេលចាប់ផ្ដើមធ្វើផ្ទះក៏មិនបានរៀបចំសែនក្រុងពេលីសមម្ចាស់ទឹកដីអ្វីដែរ ទង្វើបែបនេះមិនជាទីពេញចិត្តរបស់អ្នកភូមិអ្នកមួយចំនួនដែលស្គាល់រាប់អានកូណាឡើយពេលធ្វើផ្ទះរួចហើយពេលពេលធ្វើផ្ទះរួចកូណាចូលនៅតែម្ដង ដោយមិនបានរៀបចំកម្មវិធីឡើងផ្ទះអ្វីឡើយក្នុងផ្ទះកូណាក៏មិនបានដាក់ចំនួនផ្ទះឬរៀនទេវតាអ្វីឡើយកូណានៅបានចិត្ត3ខែហើយមិនឃើញមានខ្មោចព្រាយបិសាចណាមករំខានឡើយអ្នកដែលស្ គាល់កូវីដ -19 មួយចំនួនខ្លាចផ្ទះកូវីដ -19 ព្រោះតែកូវីដ -19 មិនព្រមរៀបចំសែនព្រេននានាតាមគេប្រាប់ កូវីដ -19 សូមអរព្រគុណលោកម្ចាស់គ្រូ ដែលបានបើកផ្ងានៅទិដ្ឋិកូវីដ -19 ឲ្យឈប់ជឿមង្គលភ្ញាក់ផ្អើលតតទៀតហើយឈប់ចំណាយលុយផ្ដេសផ្ដាសលើមង្គលភ្ញាក់ផ្អើលទាំងនោះសាធុសាធុសាធុហ្នឹងហើយអញ្ចឹងនៅពេលណាដែលយើងច្បាស់អស់វិជ្ជកិច្ឆាកន្លែងហ្នឹង អត់មានមន្ទិលកន្លែងហ្នឹងគឺសម្រេចចិត្តបានកុសលហ្នឹង ដោយអត្ថជេឆេកថាគឺដោយអត្ថស្រួចស្រាវដោយអត្ថសម្រេចចិត្តបានអត់មានភ័យអត់មានបារម្ភអីទេឃើញទេហើយខ្មោចវាធ្វើបានតែអ្នកជឿវាគោរពវាទេតែយើងច្បាស់ចឹងគ្មានហ៊ានមកចិត្តខ្លាចតែយើងមិនអោយនៅក្បែរផងហើយពីណាបកាយជឿវានឹងហើយបើវាចេះតែដាក់អាណាគុំអាណានិគមពីលើដូចតែប្រទេសជាតិចឹង តែយើងខ្សោយគ្មានចំហខ្លួនឯងហើយទាំងផ្នែកទាហានទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកអីទាំងអស់ហ្នឹងហើយវាមានប្រទេសមហាអំណាចឬក៏ប្រទេសធំធំដាក់អាណានិគមលើហើយប៉ុន្តែ strong តែខ្លាំងគ្រប់រឿងណាពីណាចង់បានមិនក៏មិនបានដែរណាយើងឈរខ្លួនឯងហើយចៅមានុប ខ្ញុំកណាសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូពីចម្ងាយដោយសេចក្តីអញដោយសេចក្តីហើយស្រាប់តែចូលមកដល់ Genesis វិញប្រហែលជា copy មកច្រឡំគួរគ្នាអាត្មាមើលនៅលើ tag ដែល copy មកប្រហែលជាវាដាច់ Genesis នេះអឺកណាមានសំណួរសូមសួរលោកម្ចាស់គ្រូដើម្បីឲ្យលោកម្ចាស់គ្រូជួយស្រាយចម្ងល់ផង កូណាបានផ្ដាច់ទំនាក់ទំនងជាមួយម្ដាយមីងខាងម្ដាយកូណាគាត់ជាមនុស្សមុសានិយាយបំផ្លើសគ្មានការពិតចោតប្រកាន់កូណាទាំងគ្មានហេតុផលម្ដាយកូណានៅតែប្រដៅកូណាថា ទោះបីយ៉ាងណាក៏ម្ដាយមីងដែរកុំធ្វើដូច្នេះកូណាគ្រាន់តែមិនទៅញឹកញាប់មិនទូរស័ព្ទរកគាត់ញឹកញាប់ដូចមុនទៀត តែបើកូណាជួបគាត់កូណានឹងហៅសួរសុខទុក្ខធម្មតាកូណាមិនចង់ទៅពាក់ព័ន្ធអីឲ្យជិតស្និទ្ធដូចមុនទេ ព្រោះកូណាឃើញថាមនុស្សចាស់ដូចគាត់គ្មានអ្វីដើម្បីបង្រៀនឲ្យក្មេងចេះដឹងសោះគាត់មានតែភាពមានះរឹងរូសដោយយកហេតុផលមួយមកគិតគឺ មនុស្សចាស់ធ្វើអ្វីក៏ត្រូវទោះបីបំពេញអ្នកណាក៏ដោយក្មេងជាងខ្លួន។ គណាក៏មិនចេះដឹងអីជាងគាត់ដែរតែគណាឃើញថាធ្វើមនុស្សត្រូវបែងចែកខុសនឹងត្រូវត្រូវយល់ថាអ្វី ដែលយើងមិនចូលចិត្តគួរកុំធ្វើអ្នកដតីដូចគ្នា តែ មនុស្សគាត់មិនចេះខុសសោះតើកូនណានេះ ខុសជាមួយម្ដាយឬទេបើគាត់ចេះតែទទូចឲ្យកូនណាធ្វើធម្មតាជាមួយម្ដាយមីងវិញទៅ Yeah. ហ្នឹងហ្នឹងស៊ីសងការនិយាយបញ្យលគាត់ហ្នឹងហើយយើងខ្លួនយើងក៏យើងមើលចិត្តខ្លួនយើងដែរបើយើងមិនសូវស្និទ្ធស្នាលព្រោះហេតុតែវាមិនអាចផលិតផលល្អអីចេញទេ វាអត់មានជាទោសកំហុសអីទេប៉ុន្តែការបើការមិនស្និទ្ធស្នាលរបស់យើងវាជាកើតពីមាននេះអានឹងវាជាអកុសលផ្លូវចិត្តរបស់យើងដែរប៉ុន្តែបើយើង សរុបមកឃើញថាវាអត់ចំណេញអីវាឃើញតែភាពមិនចុះសម្រុងឬក៏កាន់តែបង្កើតបញ្ហាផ្សេងផ្សេងក្នុងការដែលជួបជុំនោះ វាអត់មានប្រយោជន៍អីផងហ្នឹងអញ្ចឹងបាននៅ ក្នុងពាក្យថាអាការសែបគប់ការសែបគប់ហ្នឹងព្រះអង្គអត់បានរើសថាអឺញាតឬមិនមែនញាតទេ បើសេពគប់ទៅវាមិនចេញជាប្រយោជន៍បង្កើតតែជាបញ្ហាសេពគប់ធ្វើអីសំបីតែបងប្អូនបង្កើតក៏ដោយឧទាហរណ៍ដូចព្រះទេវតាត់ចឹងពេលដឹកនាំគេខំនឹងហើយសាច់ញាតិព្រះអង្គខ្វះអីដែលមកបួសជាមួយព្រះអង្គហ្នឹងប៉ុន្តែព្រះអង្គមានឲ្យខ្សែគប់អីណាមានឲ្យខ្សែគប់ជាមួយទេវតាត់អីណា ទេទេវតតបំបែកសងហ្នឹងព្រះអង្គមានឲ្យសែបគប់ជាមួយទេវតតឯណាសក្យតកូលទៅបួសមកកណោសិទ្ធិសាច់ញាតរបស់ព្រះអង្គសាច់ញាតជាមួយទេវតតមកកណោសូម្បីតែដោយរយទៅជាមួយទេវតតខ្លះក៏ព្រះអង្គឲ្យសរិបុត្រមកកលៀនទៅនាំបំបែកពីទេវតតមកវិញដែរពីព្រោះនៅជាមួយទេវតតវាអត់ចម្រើនវានាំគេធ្លាក់ដៅអញ្ចឹងណាច្បាស់អញ្ចឹងអញ្ចឹងពាក្យថាមិនសែបគប់បុគ្គលពេលនេះ អត់មានរេះទេហេបុគ្គលពេលបើអ្នកផ្សេងជាចុះបើបុគ្គលពេលនឹងជាញាតរបស់អញត្រូវតែសែបគប់វាមិនអញ្ចឹងទេអត់អញ្ចឹងទេហ្នឹងហើយអញ្ចឹងយើងលំអៀងហើយមិនក៏ចេះឲ្យរាប់អានតែញាតខ្លួនឯងហើយចុះគេនឹងល្អមកកណោមចេះរាប់អានទេអេអានេះព្រោះតែសាច់ញាតអញអាមិនក៏ត្រូវតែរាប់ដែរអាហ្នឹងហើយលិភាព លំអៀងរបស់ពធជនយើងលំអៀងអាទៅហ្នឹងលំអៀងទៅហ្នឹងដែរដកលំអៀងកន្លែងហ្នឹងចេញ បានរស់នៅដោយសេរីភាពដោយព្រះបរមគ្រូអញ្ចឹងព្រះអង្គធ្វើកិច្ចការងារដើម្បីសัตว์លោកអញ្ចឹងណាមើលពេលព្រលឹមហ្នឹងព្រះអង្គមើលឧបនិស្ស័យអត់មើលអាណាញាតអញទេណាពាក្យថាមើលឧបនិស្ស័យសัตว์លោកអត់មើលអាណាញាតអញទេមើលតែសัตว์ណាគួរសង្គ្រោះបានអញ្ចឹងការសង្គ្រោះហ្នឹងដូចគ្រូពេទ្យអញ្ចឹងបើពេទ្យណាមើលតែញាតគាត់មិនគួរធ្វើពេទ្យទេ ឧទាហរណ៍ថាឈឺដូចគ្នាបងប្អូនគាត់ទៅហើយអ្នកដតីទៅដែរបងប្អូនគាត់ឈឺមុំមុំអាគេឈឺចិត្តងាប់គាត់មើលព្រោះគេមិនមែនជាបងប្អូនអញអញមើលនេះមុនព្រោះជាបងប្អូនអញអូចឹងល្អដែរល្អដែរពេទ្យនឹងគូធ្វើពេទ្យដែរយើងមិនមែនពេទ្យទេប៉ុន្តែបើបេះដូងជាអ្នកសង្គ្រោះមនុស្សកុំយកអារឿងថាមកពីញាតអញមកពី បងប្អូនអញសាច់ញាតអញអញត្រូវតែសង្ គ្រោះអញត្រូវតែទោះបីជាចោលក៏ដោយអូយនិយាយចឹងវាមិនត្រូវទេចឹងហើយបានយើងជាថាស្អប់អំពើពុករលួយក្នុងសង្គមហ៎មែនទេអូវាដាក់តែញៀតវាវាដាក់តែខ្សែហោវាលឺអញ្ចឹងទៅញយប៉ិនវាយើងបដៅគោបដៅថាអញ្ចឹងញៀតទៅហើយកុំចោលអូអញ្ចឹងបើអ្នកដតីចោលងាប់ងាប់ទៅអានឹងវាមានតែអញ្ចឹងហ៎មានតែអញ្ចឹងមិនក៏អ្នកដតីល្អមកកកោកមិនយើងត្រូវចោល មនុស្សគូសង្គ្រោះបានមិនក៏យើងចោលហើយញាតយើងបាក់និយាយចង់ងាប់មិនក៏ចេះថាថាមិនត្រូវចោលអញ្ចឹងហើយបានយើងពង្រីកការងារដែលមានប្រយោជន៍នឹងបានតិចណាក្នុងសង្គមខ្មែរយើងឥឡូវដោយលោកបណ្ឌិត Richner គាត់មកសង្គ្រោះកូន ខ្មែរហ្នឹងញាតគាត់ពីអង្កាហាមនុស្សដ៏មានបេះដូងទលាចឹងបានជួយសង្គមបានច្រើនធ្វើឲ្យប្រទេសរីកចម្រើនបើជាប់តែមួយញាតអញញាតអញញាតអញទៅណាមរួចឯងអត់រួចឯងជាប់តា តែរបស់អញបើអញហ្នឹងឃើញទេខ្វះអីអ្នកមានលុយមកកងណោអត់ជួយពេទ្យហ្នឹងទេមកកូនអញឈឺមានទៅពេទ្យហ្នឹងផងគេនិយាយចឹងឃើញទេអាហ្នឹងហើយមកពីអញហ្នឹងតែបើបើកចិត្តតលេងតិចមិនមែនកូនអញក៏ដោយឈឺបាក់ដូចគ្នា សាក់អញ្ចឹងមើលបើកចិត្តអញ្ចឹងមើលយើងមានពិបាកអីម៉ាននេះមានកណោប៉ិនមកពីអីមកពីយើងបដៅតែអញ្ចឹងអាក្រក់ក៏ដោយញៀតទៅហើយកុំចោល បើអ្នកដតីមិនចោលមិនរាប់ឲ្យចោះបើទៅអញ្ចឹងពុទ្ធអត់បរៀនអញ្ចឹងឲ្យសង្គ្រោះញាតមែនប៉ុន្តែមិនមែនឲ្យមានអកតៈអញ្ចឹងទេឲ្យសង្គ្រោះញាតក៏ប៉ុន្តែមិនមែនឲ្យមានអកតៈទេយល់ទេហ្នឹងពាក្យថាសង្គ្រោះមិនមែនអកតៈទេមិនមែនលំអៀងព្រោះស្រឡាញ់ទេយើងចែកអត្តនឹងឲ្យច្បាស់ ហ្នឹងហើយមានអ្នកណាទៀតដោយលោក Scott Nelson អីទៅជួយក្មេងៗកម្មាកំព្រានៅពំណោសម្រាមនៅនឹងស្ទឹងមានជ័យហ្នឹងអូហ្នឹងញាតគាត់អីហ្នឹងអត់ទេហ្នឹងហើយចឹងយើងត្រូវបរិយបងប្អូនរាប់អានចោះអឺ មិនមកឲ្យរាប់អានទេសាច់ញាតិរាប់អានចោះមិនមកឲ្យរាប់អានទេប៉ុន្តែបើវាអត់រីកចម្រើនគួនទូញទេស្អីមើលព្រះអង្គហែងទេវតនចដូនមួយបងថ្លៃទៀតសង្គ្រោះហើយដូចព្រះអង្គទៅសង្គ្រោះបៃតាក្មេកហើយថាមិនក៏ដោយបៃតាក្មេកដែរទៅរាប់ទៅទេព្រះអង្គទៅតាប៉ុន្តែទៅឲ្យវាអត់កើតប្រយោជន៍ទៅតែម្ដងឈប់ទៅរហូតអាហ្នឹងព្រះអង្គផងឃើញអត់ នៅពេលដែលសុពពុទ្ធសុពពុទ្ធនឹងត្រូវជាឪពុកមាព្រះអង្គទៀតសាច់ឈាមជាឪពុកមាហើយជាឪពុកក្មេកទៀតពីព្រោះព្រះអង្គហើយនឹងពំពីមហេសីព្រះអង្គនឹងចដូនមួយទៅពិតចដូនមួយទេហើយពុកម្ដាយបងប្អូនបកើតពុកម្ដាយព្រះអង្គហើយនឹងពំពីអញ្ចឹងអឺអឺសុពពុទ្ធនឹងជាឪពុកមាបកើតរបស់ព្រះអង្គហ្នឹងឃើញទេ បងមិនមិនសង្គ្រោះទេ ទៅមិនទៅតែម្ដងណាដល់តែទៅអាមាតរត់ទៅប្រាប់ថាបពិតព្រះរាជាបុត្រសន្និសារបស់ព្រះអង្គព្រះសាមណគោដមនឹងមកហើយនោះមកមកនគរយើងហើយឯនោះថាឯងកុំឲ្យចូលទៅបិទទ្វារកុំឲ្យចូលដល់ដល់ខ្លងទ្វារហ្នឹងព្រះអង្គចូលមានបានទេណាព្រះអង្គញឹម ដើរមកវិញទៅថាអស់កែហើយអនន្តោះយើងទៅវិញសួរតើបងទៅទីទេទៅទីទេអត់ទៅទេអត់ទៅទេ ដឹងថាពូជនេះស្អុយពុកក្មេកក៏ដោយឪពុកក្មេកក៏ដោយ ទៅជួយឲ្យតា មិនទៅជួយមិនបានអញទុកពេល ជួយអ្នកផ្សេងវិញឃើញអត់បងទៅប្រោអ្នកផ្សេងទៀតស្រឡះណាប្រតិរបស់ព្រះអង្គស្រឡះល្អណាវាអត់មែនតែអេ ឥឡូវអ្នកផ្សេងហ្នឹងងាប់ណាងាប់ទៅអញកំពុងពិបាកពុកក្មេកមិនព្រមយល់សោះអញនៅតែអង្គុយអុកគូតយំនោះហ្នឹងអត់ទេប៉ុន្តែមិនមែនមិនប្រោសណាប្រោសជួយប៉ុន្តែបើមិនទទួលការជួយ បានទេទុកមកកដប់ទៅទៀតឃើញទេឃើញស្រួលទេច្បាស់ហ่ะប៉ុន្តែយើងហាបងប្អូនហើយទោះបីហើយមិនក៏បងប្អូនអើជាប់តែបងប្អូនឯងម្នាក់ម្នាក់ជាប់តែបងប្អូនឯងនឹងហើយ បានសង្គមយើងមាន ខ្សែមានហោទៅពេទ្យមានខ្សែមានហោអត់ខ្សែងាប់អាណាមានខ្សែអត់ងាប់យើងបកើនតែអញ្ចឹងអញ្ចឹងលទ្ធផលវាល្មិចបបាក់អញ្ចឹងបាក់អញ្ចឹងអត់ខ្សែងាប់តែអញ្ចឹងពួកអីយើងបដៅកូនបដៅតែអញ្ចឹងឲ្យគិតទៅសាច់ញាតិអីកុំចោលឯណាឲ្យចោលឲ្យគិតតែបើគិតមិនបានគិតស្អីទៀតឲ្យហ៊ានគិតអ្នកផ្សេងខ្លះទៅបើមិនបានគិតច្រើនហ៊ានគិតខ្លះទៅគិតក្រៅពីបងប្អូនអញខ្លះទៅ ណាបរិជបរិជចិត្តតលាយតលាយហ្នឹងទៅដល់សង្គមខ្លះទៅបានសង្គមយើងវារីចម្រើនមិននៅធំតែមកបងប្អូនអញមកបងប្អូនអញហើយម្នាក់ម្នាក់បដៅកូនតែអញ្ចឹងអត់ឲ្យដល់ឃើញអ្នកធំគេលើកកូនចៅគេឡើងថាទៀតណាវាបពុនិយមវាលើកតាកូនចៅវាយើងក៏អញ្ចឹងដែរដូចគ្នាខណៈមិនមែនតំណែងណាអាក្តីស្រឡាញ់យើងមិនដែលចេះរំលែកផងឲ្យទៅតែបងប្អូនអញបងប្អូនអញតែប៉ុណ្ណឹង អត់ចេះរំលែកឲ្យទៅស្រឡាញ់គេក្រៅពីបងប្អូនផងហ្នឹងហើយថ្ងៃក្រោយធ្វើអ្នកធំដូចគ្នាហ្នឹងព្រោះវាបដោះអាអាទម្លាប់បែបហ្នឹងសន្តាន បែបហ្នឹងវានៅ ក្នុងចិត្តគ្រប់តែគ្នាទៅហើយអត់ពរិចឲ្យស្រឡាញ់អ្នកដតីខ្លះផងហ្នឹងហ្នឹងអាហ្នឹងមើលតាមហ្នឹងទៅអីអាត្មាក៏មិនតន់ថាអ្នកលើក សំណួរហ្នឹងត្រូវទាំង10ហើយអ្នក មីងនោះគាត់ខុសទាំងស្រុងក៏មិនដឹងដែរព្រោះអាមិនបានមើលផងហើយខឹងនេះចេះនិយាយទៅក៏មិនដឹងសៀស្រ័យចុះណាអាត្មាវាអត់ដឹងរឿងអត់សៀស្រ័យជាមួយអ្នកមីងនោះផងអាត្មាវាអត់ដឹងរឿងទេអាត្មាមិនមែនទៅថាអូអ្នកមីងនឹងពិតជាអាក្រក់មែនហើយជួនកាលវាមានរឿងអីពីក្រោយអាត្មាមិនដឹងជាស្រ័យជាស្រ័យមិនមិនតន់សន្មត់ថាខាងណាខុសខាងណាត្រូវអីទេអាត្មានិយាយនេះឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់ច្រើនទៀត ប៉ុន្តែបើក្នុងករណីថាបើយើងយើងជួយមិនបានវាជួបទៅវាកោតតែបញ្ហាហាស់ទៅមុខធ្វើអីទៅមុខធ្វើអីប្តីប្រពន្ធក៏គេដូរបានដែរមែនអត់នៅវាមិនបានវ័យគ្នាបែកក្បាលរាល់ថ្ងៃនឹងទ្រាំអីទេ នៅកន្លែងនេះកន្លែងគេមាន counseling គេគេមានកន្លែងប្រឹក្សាយោបល់គេបើថាមានអំពើហិង្សាក្នុងគ្រួសារគេដាក់ អក្សរមួយថា it's time to go it's time to say goodbye វាដល់ពេលទៅហើយដល់ពេល say goodbye ហើយដល់ពេលនិយាយថាលាហើយទ្រាំអីទៀតវាទ្រាំទៅវាមានសេចក្តីសុខទេទ្រាំទៅវាទ្រាំកើតទុកដល់រហូតទ្រាំទៅអីហ្នឹងហើយមកទៅឃើញទៅឃើញកន្លែងគេកន្លែងហ្នឹងគេដាក់ it's time to say bye bye ចឹងបើបើវាឈឺចាប់ខ្លាំងហើយវាដល់ពេលហ่ะបន្តទៅទៀតប៊ុនស៊ីមខ្ញុំកណាថ្វាយអង្គមឲ្យសពគ្រប់មកខ្ញុំកណាមាន សំណួរចង់សួរចាគ្រូសំណួរគឺតើមโนសញ្ចេតនាហើយនឹងចិត្តខុសគ្នាត្រង់ណា ហើយមួយណាកើតមុន ពីព្រោះខ្ញុំកណារៀនចិត្តវិទ្យាគ្រូកណាថា ចិត្តកើតមុនមនោសញ្ចេតនាប៉ុន្តែនៅ ក្នុងភាសាចិត្តវិទ្យាគេថាចិត្តគឺជាចិត្តរំភើបនិងរំភើបនោះ គឺសំដៅយកស្រឡាញ់ស្អប់ខឹងជាដើមទៅត្រូវឬទេសូមប្រោះអើយពួកអ្នកចិត្តវិទ្យាមិនស្គាល់ពាក្យចិត្តនឹងច្បាស់ទេ ហ្នឹងហើយតាមតកាគិតការសម្គាល់ការសញ្ជឹងអញ្ចឹងទៅហើយមโนសញ្ចេតនាហ្នឹងក៏វាអត់មានអីខុសពីចិត្តដែរតែនៅក្រាន់ថាចិត្តវាប្រើបាន គ្រប់ទ្វាចិត្តណាវាប្រើបានគ្រប់ទ្វារ មានដល់89ឬក៏121ហ្នឹងហៅចិត្តទាំងអស់ប៉ុន្តែបើមនោសញ្ចេតនាអានឹងវាកើត នៅក្នុងមនោទ្វាហ្នឹងហើយតែមនោសញ្ចេតនាដែល នៅ ក្នុងពាក្យនោះតែម្ដងមិនមែនសំដៅទៅរឿងស្រឡាញ់ស្អប់ខឹងនឹងទេណានៅក្នុងកុសល នៅក្នុងអីហ្នឹងក៏វាជាមនោសញ្ចេតនាដែរ ចឹងហើយបានអាត្មាថាអ្នកចិត្តវិទ្យាស្គាល់ចិត្តមិនច្បាស់ទេណាដែលគេប្រែទៅជាភាសាអង់គ្លេសហ្នឹងមានពាក្យ mind ហើយនឹង thinking mind ហ្នឹងបាទធ្លាប់អានខ្លះដែរតាដោយកន្លែងខ្លះដែលលោកនិយាយថាចិត្តនឹងសំដៅទៅដល់ emotion emotion អីចឹងហើយដល់ទៅ mano សំដៅទៅដល់ thinking mind អីចឹងទៅនឹងនិយាយ ក្នុងបរិបទខ្លះវាត្រូវអត់ក្តោបនៃទាំងអស់ហ៎ចឹងបានមានពេលខ្លះអាត្មាអត់យកខួរក្បាលទៅគិត អ្នកអត់ស្គាល់ចិត្តនឹងនិយាយទេ អ្នកចិត្តវិទ្យានឹងមិនស្គាល់ចិត្តទេមករៀនអ្វីដែលព្រះអង្គបរៀនឲ្យទៅអានពួកហ្នឹងអាត្មាលប់ ខួរវិញអស់ឥឡូវបើចង់ទៅអានវាស្គាល់ចិត្តមិនច្បាស់ស្គាល់វាមិនច្បាស់ដូចភាសាចិត្តវិទ្យាអីអីចឹងមិនមែនទេមានដែររៀនពីចិត្តមែនទេណាអត់ផងហ្នឹងរៀនពី soul រៀនពី imagination រៀនពីការសង្កេតអីអីចឹងទៅវិញដល់ចឹងចង់បញ្ចប់មកចិត្តវិទ្យាហ្នឹងអត់រួចផុតទៅកើតទេព្រោះអត់ស្គាល់ចិត្តទេ ស្គាល់ចិត្តច្បាស់ទេហើយទោះបីយើងមានវិបត្តិផ្លូវចិត្តទៅរកអ្នកចិត្តវិទ្យាដោះស្រាយហ្នឹងដែលដោះស្រាយឲ្យរួចពីកន្លែងម្ដងឯងអត់ទេយ៉ាងច្រើនធ្វើឲ្យឈប់គិតច្រើនយ៉ាងច្រើនធ្វើឲ្យសុបាយអីអីប៉ុណ្ណឹងហើយធ្វើឲ្យសុបាយឯណារួចផុតទុកបើតួទុកនឹងវាកើតពីអាសុបាយភ្លើតភ្លើនហ្នឹងមិនដឹងអាហ្នឹងប៉ុណ្ណឹងតួអ្នកចិត្តវិទ្យាអត់ដឹងអាហ្នឹងទៀតអត់ដឹងថា អាលោភៈហ្នឹងនាំឲ្យកើតទុកអត់ដឹងអាហ្នឹងទេអ្នកចិត្តជាអត់ដឹងអាហ្នឹងទេអត់ដឹងទេខ្វះអីអ្នកមានវិបត្តិផ្លូវចិត្តទៅជួបអ្នកចិត្តវិទ្យាគេមិនធ្វើឲ្យយើងសុបាយអូដើរលេងកំសាន្តខ្លះ ទៅអីខ្លះទៅកុំ stress អីអីអីអីចឹងដើររស់សោយអារម្មណ៍ហ្នឹងហើយដល់សោយអារម្មណ៍តយអំណាចតណ្ហា វាមិនរត់ទុកថ្មីទៀតថាស្គាល់ទុកមិនច្បាស់ទេប៉ុន្តែទៅប្រឡងចិត្តជាតិដឹងតែធ្លាក់ហ្មងពួកគេឲ្យតាមរបៀបគេ ស្រាវជ្រាវគេរៀននឹងអញ្ចឹងប៉ិនបើឲ្យអាត្មាទៅប្រឡងក៏ធ្លាក់ដែរអាហ្នឹងហ្នឹងហើយប៉ិនសរុបមកវិញថាមានមេរៀនចិត្តវិទ្យាណាមួយ ដែលបរៀនសត្វលោកឲ្យឃើញទោសកិលេសទេហើយដែលឃើញថាកិលេសហ្នឹងជានាំជាជាហេតុនាំឲ្យកើតទុកពិតប្រកបដែរឃើញអញ្ចឹងអ្នកចិត្តវិទ្យាដែលឃើញអញ្ចឹងអត់ទេអត់មានទេទៅមើលអត់មានទេសរសើរតណ្ហាទៀតកន្លែងខ្លះហ្នឹងហើយ ចឹងអាត្មាសុំមិនបកស្រាយថាមិនចេះហ្មងណាអ្នកខាងចិត្តវិទ្យាហ្នឹងព្រោះយកពាក្យមកតាំងហ្នឹងវាអត់ត្រូវទេដូចយើងលើកនិយាយហ្នឹងយើងមកតាំងពាក្យហ្នឹងវាអត់ត្រូវដល់សភាវៈទេអត់ត្រូវទេចឹងហើយបានមានចែកទៅជាចិត្តវិទ្យាហ្នឹងវាវា វានិយាយពីមួយទៅមួយខុសគ្នារហូតហ្នឹងដោយសារអីដោយសារឲ្យនិយមន័យចិត្តហ្នឹងវាអត់ត្រូវហើយដល់តែអ្នកស្គាល់ចិត្តច្បាស់ដោយប្រពន្ធហ្នឹងកែប្រែមិនបានអត់មានពីណាមកកែទេមេរៀនចិត្តដែលប្រពន្ធប្រទេសអត់កែកើតទេកើតកើតទេប៉ុន្តែអ្នកដែលអាច ដឹងថាមេរៀនហ្នឹងវាត្រូវឥតខ្ចោះហ្នឹងវាទៅរៀន ហើយរៀនឲ្យដែលអ្នកប្រាជ្ញណាមួយរៀនចេះចិត្តចេតសិករូបក្នុង Buddhism នឹងឲ្យទៅកែមេរៀនចិត្តនឹងកើតទេអត់ទេអត់អត់មានទេ មានណាទៅកែកើតទេកែអត់កើតហ្មងព្រោះវាប៉ុណ្ណឹងទៅកែល្មិចឧទាហរណ៍ថាភ្លើងវាក្តៅចឹងណាទៅទៅកែឲ្យវាទៅជាស្អីផ្សេងកើតតែមិនវាចឹងឯងដូចតោសៈមូលចិត្តចឹង វាមានការទៅនឹងអារម្មណ៍ជាលក្ខណៈចឹងឲ្យទៅកែល្មិចទៅកែមិនបើចិត្តនឹងវាលក្ខណៈអញ្ចឹងហ្នឹងហ្នឹងអូហើយរលោភៈមានលក្ខណៈជាប់ស្អិតនឹងអារម្មណ៍ អត់យើងទៅទៅឲ្យលោភៈហ្នឹងទៅនឹងអារម្មណ៍ហ្មងបើលោភៈវាជាប់តែនឹងអារម្មណ៍អញ្ចឹងហើយសភាវៈវាអញ្ចឹងណាអញ្ចឹងហើយបានគ្មានពីណាទៅកែមេរៀនពពុទ្ធកើតមិនបានកែមិនកើតព្រោះសភាវៈពិតវាអញ្ចឹងហើយចុះចិត្តវិទ្យាចេះកែចុះកែឡើងឬល្មិចវាណាពីមួយទៅមួយ ម្ដងថាចេះម្ដងថាចុះមិនបានអញ្ចឹងថាមកពីវាមិនមែនកើតពីការត្រាស់ដឹងកើតពីការគិតនិងពីការស្យងហ្នឹងហ្នឹងហើយ រូបមន្តនេះរូបមន្តនោះអាស្រ័យផោះតាំងនេះផោះតាំងនោះចុះឡើងចុះឡើងវាមិនកើតពីការត្រាស់ដឹងហ្នឹងហើយហើយគ្មានមេរៀនចិត្តសាស្ត្រណាមួយ ក្រៅពីមេរៀនពពុទ្ធនឹងរៀនឲ្យរំដោះខ្លួនពីកិលេសហ្នឹងទេអត់ទេអត់ទេ ហ៊ុនសុកជាហ៊ុនសុកជាមានសំណុំពរអីទៀតបណ្ណានមាសការលំចាស់គ្រូខ្ញុំកណាបានសិក្សាមេរៀនព្រះអភិធម្មភាគ1ដល់41ចប់ហើយនឹងត្រៀមរៀនមេរៀនបន្តមេរៀនជីវិតមិនបាច់ទៅរកនៅទីណាគឺក្នុងជីវិតប្រចាំថ្ងៃខ្ញុំកណាសូមគោរពអរគុណលំចាស់គ្រូបំផុតនិងបន្តសូមលើកទឹកចិត្តឲ្យអ្នកទាំងឡាយបានដឹងបានយល់ថាវាសំខាន់អ្វីប្រៀបបំបាន ធัวពិតស៊ីជម្រៅប៉ុន្តែមិនលើសពីសមត្ថភាពយើងឡើយខ្ញុំកាលណារៀនអនុវត្តលទ្ធផល បានការចេះដឹងច្រើននិងចូលរួមត្រួតត្រងអក្សរសាស្ត្រខ្មែរអ្នកយល់បានតិចជារឿងសោកស្ដាយប៉ុន្តែខ្ញុំកាលណាមិនចោះចាញ់ឡើយដល់រាប់ណា នៅរស់ខ្ញុំរៀនចែករំលែកររៀនរហូតដល់ស្លាប់បាទសំឡេងលោកម្ចាស់គ្រូសិស្សរៀនឆាប់យល់ណាស់ហើយជឿជាក់បំផុត។ បន្តឲ្យខ្មែរសរសេរខ្មែរឲ្យត្រូវបណ្ដុះគំនិតយុវជន អានសៀវភៅសិក្សានយោបាយប្រវត្តិសាស្ត្រមួយវិញទៀតខ្ញុំករណីសូមសំណូមពរព្រះអង្គគ្រូជួយបំពេញបន្ថែមសេចក្តីចំពោះ អ្នកទាំងឡាយឲ្យគាត់យល់ពីតម្លៃអសរសាស្ត្រអសរជាតិសំខាន់ណាស់ការសរសេរពាក្យត្រូវយើងរួមគ្នាដើម្បីជាតិយើង ទឹកដីយើង ភាសាយើង សាសនាយើង បើយើងមិនសហការមិនរួមគ្នាឲ្យនរណាមកការពារឲ្យអឺដូច្នេះសំណេរនេះល្មមអ្នកស្ដាប់យល់បាន មិនចាំបាច់ថ្មាអธิบายបន្ថែមទេបាទអរគុណអឺហ៊ុនសុកជាបាទដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ហើយក៏អនុមោទនា ផងដែរចំពោះការតាំងចិត្តក្នុងការចែករំលែក ដូច្នេះកាលណាយើងមាន commitment យើងមាន ការតឹងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយរាល់ការធ្វើរបស់យើងនោះ វានឹងទៅជាអាហារពៅផ្លូវចិត្តរបស់យើងហើយនឹងมันមាន យើងមិនមានអារម្មណ៍ថាអូនឿយហត់អីទេពីព្រោះយើងពេញចិត្តក្នុងការធ្វើអញ្ចឹងហ្នឹងដូចមានញាតិញោមថាឲ្យអាត្មាដែរមើលអាត្មាមកដូចក៏ហត់ដល់និយាយម្នាក់ឯងហ្នឹង ពាក់ព័ន្ធនឹងការកែប្រែទិដ្ឋិឬក៏ជំនឿប្រទេសប្រដានឹងនិយាយគាត់ថាហត់ជំនួសប៉ុន្តែនិយាយ honestly ឈឺក្បាលល្មមល្មមពេលអាត្មានិយាយហ្នឹងអាជាដូចឆ្នាំរបស់អាត្មាហ្នឹងណាពីព្រោះអីពីព្រោះពេលយើងនិយាយចិត្ត clean ណា ចិត្តស្អាតណា យើងមានបំណងតែមួយគត់ឲ្យមនុស្សយល់អញ្ចឹងបំណងដែលឲ្យមនុស្សយល់ចិត្តអីអាហ្នឹងចិត្តចៃរំលែកហ្នឹងចិត្តកុសលហើយតួកុសលវាទៅ clean អីវាទៅ clean អកុសលក្នុងចិត្តហើយរោគរបស់យើងវាមានចិត្តជាសមុតឋានដែរអញ្ចឹងបើចិត្តវាស្អាតហើយវាអាចជាមែននោះហើយអញ្ចឹងបានអ្នកខ្លះគេសមាធិទៅវាបាត់ឈឺក្បាលឈឺអីដោយសារអីចិត្តកុសលវាកើតវាមិនមែនរឿងសមាធិនឹងវាអំណាចស្អីទេតាមពិតមកពីកុសលវាកើត មានរោគមួយយ៉ាងវាកើតពីចិត្តជាសមុទ្ឋានដែរហ្នឹងហើយដូច្នេះបើយើងយល់ពីសេចក្តីល្អពិតប្រាកដយើងជាអ្នកគ្រប់គ្រងសេចក្តីល្អពិតប្រាកដពាក្យថាគ្មានអាណាគិតគិតតែអញត្អូញត្អែពិបាកតែឯងហ្នឹងពាក្យហ្នឹងនិយាយរួចឯងនិយាយរួចឯងពីព្រោះតែគ្មានគេគិតនឹងហើយទើបយើងត្រូវគិតនោះព្រោះតែគ្មានគេធ្វើនឹងហើយទើបយើងត្រូវធ្វើនោះវាទៅអញ្ចឹងវិញវាប្រាប់យើងអញ្ចឹងវិញណា ហ្នឹងហើយវាវាអត់អត់ទៅទៅតោះអីគេមិនជួយគិតគេមិនជួយធ្វើ មានច្រើនណាស់ច្រើន តលះបងសេចក្តីព្យាយាមនៅ ក្នុងការតាំងចិត្តធ្វើអ្វីមួយលះបងសេចក្តីព្យាយាមដោយសារអីដោយសារឃើញថាប្រឹងតែអញមានណាជួយគិតផងយើងអ្នកយល់យើងអ្នកគិតថាវាត្រូវតែអញ្ចឹងយើងលះបងចោលទៅហើយចុះមុំអ្នកមិនតាន់គិតចុះមុំអ្នកមិនតាន់យល់ធ្វើម៉េចឲ្យគេមកប្រឹងជាមួយយើងកើត ហ្នឹងហើយវាទោះថាយើង ខ្លួនឯងវាស្រឡាញ់អាហ្នឹងណាហើយយើងខ្លួនឯងជាអ្នកមិនបោះបង់ណាអាហ្នឹងបាន វាទៅជាមេស្រូបមេទាញឲ្យគេទៅតាមយើងបានហ្នឹងដូចអាត្មានិយាយដបងអញ្ចឹងអាត្មាមិនគិតថាមានអ្នកយល់ប៉ុណ្ណឹងផងឧដបងអាត្មាគិតថាបើមកជីវិតអាត្មាធ្វើឲ្យមនុស្សយល់ ខុសពីរឿងជឿតគ្នានឹងបានតែ10នាក់គឺជាការជោគជ័យធំរបស់អាត្មាអាត្មាគិតចឹងបានតែ10នាក់បានមួយជីវិតនេះពូពូឃើញវាវាមនុស្សទៅតាមតែរឿងទម្លាប់អស់ទៅហើយវាមិនដែលយកគំនិតចិត្តបញ្ញាអីយកទៅគិតថាប្រពុតនិយាយថាម៉េចផងដូចច្រើនជឿយកបដ ாய் ធ្វើចេះបានសុកធ្វើចុះបានសុកមានតែប៉ុណ្្នឹង មានណាយកមកគិតអីមួយផង ហើយគិតថាបើសិនជាមានអ្នកយល់បានតែ10នាក់មិនបាច់ច្រើន បានតែ10នាក់ស្មានថាជោគជ័យមិនបាច់ដល់100 1000អីទេប៉ុន្តែមុននឹងទៅឈានដល់ចំណុចហ្នឹងខ្វះអ្នកអ្នកមកប្រាប់យើងថាកុំនិយាយចឹងវាប៉ះពាល់គេ ពាក្យចឹងច្រើនណាស់អាឆ្លងកាត់ចឹងកុំនិយាយចឹងនិយាយចឹងគេស្អប់ហ៎និយាយចឹងគេមិនចូលចិត្តទេនិយាយចឹងគេថាបែកឆ្វេងតែឯងអី កាន់តែលឺអញ្ចឹងកាន់តែចង់ធ្វើទៀតពីព្រោះអីជាគិតថាអូអាហ្នឹងរីកហើយអាអ្វីដែលយើងនិយាយហ្នឹងរីកហើយបើមិនបានរីកដល់ទៅជាគេស្មើគេផ្ដាំផ្ញើពាក្យអញ្ចឹងមកអូខេ work ហើយវាទៅហើយបើនិយាយចង់បែកកំពងកគ្មានអាណាថាឲ្យមួយ ផងអាហ្នឹងវាអត់ work ទេគេយល់ក៏មិនយល់អាគេថាឲ្យក៏មិនថាអាគេប្រឆាំងក៏គ្មានមានន័យថាយើងដូចដាក់អំបិលមកគ្របក្នុងទឹកតលេអញ្ចឹង វាអត់វាអត់ skip តលេអីបន្តិចសោះហ្មងអញ្ចឹងបើត្រីប្រកាច់ត្រលត្រលមានន័យថាវា work ហើយអញ្ចឹងហ្នឹងហើយប៉ុន្តែជួនកាលដល់ច្រើនយើងយើងឈប់តែត្រឹមគេថាហ្នឹងហើយដល់យើងឈប់ហើយយើងយើងដំបូងយើងថាអាហ្នឹងល្អណាអាហ្នឹងវាចេះវាត្រូវទៅដល់អញ្ចឹងនិយាយពីទៅថាល្អណាល្អណាចុងក្រោយចោលខ្លួនឯងឈប់ខ្លួនឯងអស់អញឈប់អស់គ្មានគុណសម្បត្តិអីទៅយកគុណសម្បត្តិឯណាណៃនោះវិញទៅណា អត់ឃើញលំអនៃរឿងដែលយើងលើកថាត្រូវប៉ុណ្ណឹងហ្នឹងហើយអញ្ចឹងមុននឹងយើងចង់ដឹកនាំមនុស្សទៅក្នុងរឿងល្អអីមួយហ្នឹងដូចហ៊ុនសុខាតាំងចិត្តអញ្ចឹងត្រូវហើយតាំងចិត្តអញ្ចឹងថាលុះស្លាប់អាត្មាតាំងចិត្តអញ្ចឹងដែរអាត្មាមិនឃើញថាណានាមកបំផ្លាញការងារអាត្មាបានទេអត់តាំងពីចាប់និយាយមកអាត្មាថា ការងាររបស់អាត្មាដែលនិយាយពយលនៅរឿង កែទិដ្ឋិនេះបរាជ័យមានតែម្យ៉ាងអត់មានណាមកមករំខានបានអត់ណាបរាជ័យមែនទែនពេលអាត្មាលែងចង់ធ្វើមកឈប់ធ្វើមកឃើញថាវាអត់ប្រយោជន៍ឈប់ធ្វើបោះចោលអាហ្នឹងបរាជ័យចុះបើគេហាម បើគេនិយាយបើគេជេរគេបិចោលគេកាច់គេមូលថាអាហ្នឹងអត់បរាជ័យទេ ពួកអត់មានអីឲ្យគេយកពីយើងផងអត់តំណែងអត់ទូនាទីអីអត់យកអីបើគេលើកតំណែងឲ្យគឺខឹងគឺតម្លាក់តំណែងអីចុះបើអត់តម្លាក់អីយ៉ាងច្រើនគេផ្សឹកប៉ណ្ណឹងអាចចុះផ្សឹកប្រជុំបានអត់ទៀតប្រសក់និយាយទៀតឥឡូវពីណាប្រជុំបានហ្នឹងហើយហើយបើអស់ជីវិតទៅ ពាក្យសម្ដីនិយាយរាប់ពាន់ម៉ោងហើយនៅហ្នឹងនៅពេញមេឃហ្នឹងមានទុនណាហ្នឹងមិនឃើញបរាជ័យអីផងអត់ថ្មមិនឃើញថាបុគ្គលណាម្នាក់មកធ្វើឲ្យអាការងារនិយាយហ្នឹងវាវាវាបរាជ័យអត់ឃើញចឹងវាអត់មានលេសអីថាមកពីអញ្ចេះបើខ្ញុំឈប់មកពីអញ្ចុះបើខ្ញុំមិនធ្វើខ្ញុំខំហើយវាមិនបានចេះបើខ្ញុំឈប់អានឹងលេសទេតែបើយើង ពិតជាឃើញថាការងារដែលយើងធ្វើហ្នឹងវាពិតជា សំខាន់មែនហើយ មួយជីវិតនឹងបានតែម្នាក់ក៏ឈ្មោះទៅជោគជ័យដែរដូចហ៊ុនសុកជានឹងតាំងចិត្តអញ្ចឹងថាខំបរឹងបរិជកែតម្រូវអសរខ្មែរលើកកម្ពស់អ្នកសរសេរអសរឲ្យត្រូវបានតែម្នាក់ក៏ឈ្មោះទៅជោគជ័យដែរព្រោះតែឈានមកចំហ៊ានទៅមានតែឃ្លាតចាកទីដើមហើយនៅតដែលនៅមកកន្លែងអាហ្នឹងបានបានមិនអាចចម្រើនតែទៅហើយវារីចម្រើនណា អឺសុផាយើអញ្ចឹង Y E U អានយើយឺយើណាថ្វាយគុំព្រះអង្គពីចម្ងាយ លោកយាយខ្ញុំកណាទៅបានស្ដាប់ព្រះអង្គក៏បានយល់ខ្លះគាត់តែងតែថ្វាយបង្គំពុទ្ធរូបរៀងរាល់យប់មុនគាត់សម្រាកគាត់ផ្ដាំករុណាករុណាឲ្យជួយសួរព្រះអង្គថាតើការថ្វាយបង្គំបែបនេះ គួរតាំងចិត្តបែបណាទៅត្រឹមត្រូវហើយគួរសូត្រធម៌អ្វីហើយខ្ញុំកណាក៏មានសំណួរមួយដែរតើកម្ពីបត្រៃបិដកដែលបកប្រែហើយនោះ មាន ការទទួលស្គាល់ពីប្រទេសផ្សេងផ្សេងដែរឬទេអឺឆ្លើយសំណួរដែលលោកយាយផ្ដាំសួរថាការទម្លាប់ ល្អដែលលោកយាយបានគោរពប្រតិបត្តិរាល់ថ្ងៃហ្នឹងគឺជារឿងល្អមួយទម្លាប់ការមិនខ្ជិលនឹងហើយនមស្ការហ្នឹងអញ្ចឹងបើនិយាយពីទម្លាប់ហ្នឹង ចាត់ទុកថាជាទម្លាប់ល្អពីព្រោះយ៉ាងហើយក៏បានរំលឹកអ្វីដែលចេះចាំហ្នឹងកុំឲ្យភ្លេចហ្នឹងអាហ្នឹងទម្លាប់ល្អកន្លែងហ្នឹងហើយ គួរសូត្រធัวអ្វីចឹងត្រូវពិនិត្យមើលថាធัวណាដែលមិនសមច្រើនគួរសូត្រធัวនឹងនិយាយតែពីលំអរបស់សិលលំអរបស់សមាធិលំអរបស់បញ្ញាឬក៏គុណពិតប្រកបរបស់បរតនត្រ័យអីចឹងឬក៏ប្រព្រឹត្តទៅជាការផ្សព្វផ្សាយមេត្តាធម៌អានឹងល្អគួរសោតគួររំលឹកស្វាត់ជាយ ប៉ុន្តែរឿងដែលមិនល្អនោះកុំសុំធូរណាសុំច្រើនឧទាហរណ៍ថាអឺដែកជះខ្ញុំសាងសំអិតសំអាងហ្នឹងសូត្រឹមតែកន្លែងអត់សុំបានទេអូនកាយវាចាប៉ុណ្ណាប៉ុន្តែអាកលោកន្លែងអីចំពោះអឺចំពោះទៅដល់មេដាបេដាគុណគ្រូឧបជាយាយចាគុណយតិកា7សន្តានរហូតដល់ចុងក្រោយ អាកន្លែងសុំផុតទុកហ្នឹងកុំសុំខូចខួរក្បាលយើងអស់ខូចទឹកថែអស់អញ្ចឹងបើពិតជាយើងជូនមគ្គផលនឹងជូនមកកុំយកដូចឲ្យរបស់កុំសំណោះដៃយើងយើងកាត់បានកន្លែងហ្នឹងគ្មានបាបគ្មានអីទេព្រោះធោនឹងធោគេតែងអាធោតែងយើងសូត្រធម្មណាស្រេចយើងយើងមិនសូត្រក៏បានដែរអត់ទេតែដែលធោមាននៅក្នុងបៃដកហ្នឹងដូចជាអតិបិសោស្វាខាតោសុបដិបណ្ណោនឹងមានក្នុងបៃដក ហ្នឹងវាជាគុណពិតរបស់បរតនត្រ័យហ្មង បើសូត្រប្រែផងល្អហ្នឹងហើយសូត្រប្រែផងល្អកន្លែងហ្នឹងមិនខុសទេអឺដូចជាយោសន្និសិនោក៏ល្អកន្លែងហ្នឹងនិយាយពីព្រះអង្គទ្រង់គង់លើរតនបាលាំងអីអីចឹងអត់មានរឿងសុំឯឡើយហ្នឹងយេចៈពុទ្ធាយេចៈធម្មាយេចៈសង្ឃាហ្នឹងគូសោតសោតប្រែ ផងទៅជ្រះថ្លា ហើយហើយមើលទៅវាចម្រើនកាលណាយើងសូត្រចឹងទៅយើងបង្អោនចិត្តទៅចិត្តនឹងជ្រះថ្លាសบายចិត្តឃើញដល់លំអរបស់បរតនៈត្រៃមេនចឹងទៅណាអានឹងចម្រើនកុសលវាចម្រើនណាតែបើពាក់ប៉ុននឹងជឿថាថ្វាយអង្គមនោះបានសុកមកវិញ បាច់ថ្វាយក៏បានដែរអានឹងដេកដេកល្អជាង បាច់ថ្វាយបើសិនជាយើងជឿថាទៅថ្វាយអង្គមទៅបានសុកទៅថ្វាយអង្គមព្រះទៅបានសុកបើថាជឿអញ្ចឹងដែរបាច់ថ្វាយបាច់ទេអានឹង វាមិនមែនត្រឹមតែមិនមិនកើតកុសលទេបាបមួយពួកយើងយល់ខុសវាមានយល់ត្រូវឯណាអត់យល់ត្រូវផងតែបើសិនជាយើងនមស្ការទៅនឹកឃើញគុណបរតនត្រ័យលំអបរតនត្រ័យដើម្បីបង្អោនចិត្តយើងនឹងឲ្យល្អតាមគុណព្រះអង្គដែរឃើញណាល្អតាមនឹងដែរលះភាពសៅមងផ្លូវចិត្តអានឹងចម្រើនណាទៅជាពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិក្នុងកម្មដ្ឋានក៏មានដែរឡើយហ្នឹង កាលណាយើងនឹកគុណពុទ្ធមែនតែនគុណពធមែនតែនគុណប្រសង់មែនតែនអាចចូលឧបចារសមាធិបានចិត្តនឹងស្ងប់ល្អហ្មងអញ្ចឹងមិនយើងហៅឲ្យតាថាពុទ្ធគុណធម្មគុណសង្ឃគុណអញ្ចឹងបើយើងយកពាក្យគុណយកមកនិយាយកុំនិយាយពាក្យចង់បានបើចង់បានមិនមែននឹកគុណនឹកគុណមិនចង់បានចាំឲ្យច្បាស់ដូចដូចកូនដឹងគុណម៉ែអញ្ចឹងណាដែលយើងដឹងគុណគ្រូអញ្ចឹង ដល់ខែមនសនរដូវយើងយកនេះយកនោះទៅជូនលោកគ្រូយើងឧទាហរណ៍អញ្ចឹងណាអញ្ចឹងគឺថាទៅដោយដឹង កាលណាទៅដោយដឹងទៅជូនគាត់ដោយមិនចង់បាន អីពីគាត់មកវិញទេអាហ្នឹងឈ្មោះថាដឹងគុណគ្រូ ទៅគោរពគ្រូអញ្ចឹងដែលយើងគោរពបរតនត្រ័យហ្នឹងគឺថាដឹងគុណបរតនត្រ័យទល់តែអត់ចង់បានអីទេតាមរយៈការស្ដាប់ទៅយល់អញ្ចឹងទៅ ស្ដាប់ធូរទៅយល់ទៅយកមកអនុវត្តក្នុងជីវិតទៅវាបាននូវភាព តិចតិជុំឬក៏បាន ការយល់ដឹងអញ្ចឹងទៅស្រាប់តែអរគុណព្រះអង្គហ្មងកុំតែព្រះអង្គសំដែងមកកុំឲ្យអាយអត់ដឹងទេអរគុណព្រះអង្គមកព្រះអង្គទ្រង់បរិសុទ្ធព្រះអង្គទ្រង់មានបញ្ញាមែនព្រះអង្គទ្រង់បរិសុទ្ធមែនព្រះអង្គមានបតិករុណាមែនឃើញទេដូចក្នុងអ្នកម៉ូហ្នឹងនៅនឹងស្រាប់ហើយនមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធស្សៈណានមោតស្សៈខ្ញុំសូមនមស្ការចំពោះព្រះពុទ្ធអង្គនោះអង្គហ្នឹង អង្គណាគឺអង្គសមណៈគោដមនឹងតាស័កនឹងគឺសំដៅដល់ព្រះសមណៈគោដមនឹងអាមិចបាននមស្ការពីព្រោះព្រះអង្គជាភគវៈតោណាព្រះអង្គជាភគវៈតោព្រះអង្គមានបតីល្អណាស់ព្រះអង្គមានបតីចែករំលែកព្រះអង្គលះសេចក្តីសុខខ្លួនឯងមិននៅសុខខ្លួនឯងទេមួយថ្ងៃមួយថ្ងៃដើរពយល់ដើរបរៀនដើរប្រោះសัตว์លោកព្រះអង្គមានបតីករណាណាស់ព្រោះតែបតីករណា នេះហើយបានអញបានស្ដាប់រាល់ថ្ងៃនេះអរគុណព្រះអង្គណាស់ឃើញទេអាហ្នឹងដែលល្អឃើញទេចិត្ត ដឹងគុណរបស់ព្រះអង្គអញ្ចឹងអអរិហតោព្រះអង្គបរិសុទ្ធណាស់ព្រះអង្គគួរដល់ការគោរពនមស្ការណាស់ព្រោះព្រះអង្គអត់មានបាបក្នុងប្រតិទេព្រះអង្គ clean ហ្មងអកុសលទាំងឡាយដែលមនុស្សវត្ថុជន មាន រាគៈទោសៈមោហៈអ៊ីសាចំណែនឈ្នាននេះមើងងាយមើលថោកគ្នាព្យាបាទគ្នា មានពេញណាពេញណីនឹងក្នុងប្រតិរបស់ពុទ្ធនោះស្អាតអលីងស្អាតបរិសុទ្ធណាស់គួរលើកដៃសំពះណាហ៎ឃើញចឹង សម្មាសម្ពុទ្ធស័កដោយថាសត្វលោកនេះល្ងឹតឈឹងណាស់ជឿតែរឿងផ្ដេសផ្ដាស់ធ្វើមង្គលភ្ញាក់ផ្អើលជួនការសម្លាប់គេដើម្បីសេចក្តីសុខខ្លួនឯងប៉ុន្តែព្រះអង្គទ្រង់ត្រាស់ដឹងនៅសច្ចធម៌ឃើញហេតុនៃទុក្ខឃើញផ្លូវរំលត់ទុក្ខបើមិនមានបញ្ញារបស់ព្រះអង្គត្រាស់ដឹងឡើងទេប្រកបជាក្នុងលោកនេះល្ងឹតឈឹងហើយដូច្នេះសូមនមស្ការចំពោះព្រះពុទ្ធអង្គនោះដែលព្រះអង្គខំដើម្បីបានបញ្ញានឹងកើតឡើងក្នុងលោកហើយយកការត្រាស់ដឹងទាំងអស់ហ្នឹងមកប្រាប់យើងទាំងអស់គ្នា ឃើញស្អាតទេចិត្តដែលនឹកដោយការចេះដឹងអញ្ចឹងបានហៅថាសទ្ធាជ្រះថ្លាតែបើគ្រាន់តែទៅថាទៅថ្វាយគុំសុំសេចក្តីសុខវិញថាអាថាមិនបាច់ទេបាច់ទេដេកទៅដេកទៅដេកទៅគ្រាន់តែយល់ថាថ្វាយគុំទៅខ្មោចមិនលងអញមិនបាច់ទេទៅថ្វាយគុំទៅបានសេរីសួស្តីទៅថ្វាយអង្គមទៅបានបុណ្យប៉ណេះប៉ណេះប៉ណេះបើដើម្បីបានមិនឈ្មោះថាដឹងគុណទេអត់ទេចឹងបានម្សិលមិញអឺ ជាមួយសមាគមធម្មកថាហ្នឹងមាន មាន បងប្អូនឥស្លាមម្នាក់គាត់សួរគាត់សួរថាការសែនព្រេន ការគោរពពុទ្ធរូបតើវាត្រូវតាមជំនឿក្នុងពុទ្ធសាសនាឬទេណាបាននិយាយម្សិលមិញថ្ងៃប្រហោះ live ក្នុង page សមាគមធម្មកថាហ្នឹងចុងក្រោយបើត្រឹមតែគោរពគោរពបុគ្គលក្នុងសាសនាណាក៏អត់ខុសដែរត្រឹមតែគោរព តែតាជោសែនព្រានចង់បានបនស្រន់ចង់បានក្នុងសាសនាណាក៏មិនត្រូវដែរមិនបាច់ទៅពពុទ្ធទេឯណាក៏ដោយវាអត់ត្រូវដូចតែគ្នាវាអត់ត្រូវវាមិនកើត ពីការដឹងគុណវាកើតពីការលោភលន់តែយើងចង់បានលោភលន់ណាដូចកូនអញ្ចឹងយកបាយយកទៅជូនម៉ែឪខែភ្ជុំខ្ញុំដឹងគុណម៉ែឪណាខ្ញុំយកបាយយកសឡមកជូន ប្រាក់4 50000នេះណាម៉ែខ្ញុំដឹងគុណម៉ែប៉ុន្តែកុំភ្លេចផ្ទះនឹងទុកឲ្យខ្ញុំអូអានឹងដឹងគុណ មិនដឹងទេអានេះហត់ទឹកសម្លឹងកាយល់ទេមនុស្សប្រើល្បិចឲ្យរបស់តូចចង់បានរបស់ធំណាដូចយើងទៅថ្វាយអង្គមប្រះអញ្ចឹងថ្វាយអង្គមប៉ោតប៉ោតដាក់ផ្កាបន្តិចខ្ញុំឲ្យឲ្យសុំឲ្យខ្ញុំព្រះអង្គជួយបានចំណេញរាប់លានអ៊ុយឲ្យគាត់អាក្រក់ម៉េះហាចិត្តហ្នឹងហើយចិត្តយកយកយក credit ថាដោយអំណាចដេចជះដែលខ្ញុំនមស្ការនេះសុំឲ្យខ្ញុំបាននេះបាននោះអ៊ុយវាយ៉ាប់ជាងទៅរស់ស៊ីមួយ ចិនមួយចាមទៀតណាបើយើងទៅទិញស្បែកជើងឲ្យលុយ100អាហ្នឹងវាដឹងបានត្រឹមប៉ុណ្ណឹង20ដុល្លារបានស្បែកជើងមកសម្រាប់ប៉ុណ្ណឹងយើងមិនហ៊ានប្រាថ្នាលើសហ្នឹងដល់មកជួបប្រពុតឲ្យបន្តិចចង់តែបានច្រើនវាលោបលុនជាងអាទៅផ្សារទៅទៀតណាអញ្ចឹងបានស្មានថាបើថ្វាយគុំចង់បានមិនទេដេកទៅនិយាយមែនណាមិននិយាយមិនទេនិយាយមែនមកហ្នឹងហើយអាត្មាសុំឡើងចេញមកដល់យល់ច្បាស់ពីហេតុផលហ្នឹងទៅសុំគ្រូទៅសុំព្រះល្មិចទេ មិនមែនតែពុទ្ធសុំបានទេព្រះយេស៊ូវក៏ដោយព្រះមូស្លីមក៏ដោយព្រះណាមព្រះនៃបើគេសុំបានវាគ្មានកូវីដទេកូវីដបាត់អស់ហើយប៉ុន្តែវាសិតតែរឿងសុំបានបើមនុស្សតែរឿងខ្លួនឯងហ្នឹងវាអត់តែប្រយោជន៍ហើយរឿងបត្រៃបេដកដែលបកប្រែហ្នឹងអឺយើងមានការទទួលស្គាល់ពីប្រទេសថេរវាទថេរវាទដូចគ្នាដូច ដោយភូមាជាពិសេសភូមាលង្កាអីហ្នឹងអាថៃអីហ្នឹងយើងមាន3ដកដូចគ្នាប៊ុនរិទ្ធវ៉ាន់ប៊ុនរិទ្ធវ៉ាន់សួរថាតើអមនុស្សមានឥទ្ធិពលគ្រប់គ្រង ឬបជាចិត្តមនុស្សយើង បានទេ បានតាមដែលធ្លាប់បត់ពិសោធន៍មកខ្លះហើយនឹងអឺការសិក្សា តាមកម្ពីដីកាខ្លះហើយវាមានរឿង ពិតប្រកបខ្លះហើយតាមសភាវៈដែលយើងសិក្សាវាអាចបាន ដោយសារអីដោយសារគ្រប់គ្រងសង្កត់ចិត្តនឹងបានចំពោះអ្នកណាដែលគ្មានសតិគ្រប់គ្រងចិត្តខ្លួនឯងអញ្ចឹងឥទ្ធិពលរបស់ អ្នកដតីនឹងអាចបញ្ជាចិត្តបានសត្វដតីនឹងអាចបញ្ជាចិត្តបានដោយសារយើងខ្វះការគ្រប់គ្រងចិត្តយើងអត់មាន confidence យើងអត់មានទំនុកចិត្តច្បាស់លាស់มันខុសពីប្រទេសមួយដែលมันមាន ភាពរឹងមាំគេដាក់អាណានិគមលើបានដូចគ្នាដូចខ្មែរធ្លាប់និយាយចឹងហ្នឹងជឿទៅបនស្រន់ទៅអីទៅប៉ុន្តែអ្នករស់នៅក្នុងអាណានិគមពួកនឹងហើយដែលអាត្មាចង់និយាយនឹងចង់ឲ្យអ្នកទាំងឡាយនឹងមាន freedom មានសេរីភាពក្នុងការគិតមានសេរីភាពក្នុងការសម្រេចអត់រស់នៅ ក្នុង ភាពកំឡាចបំឡាចបឡាចកំឡារបស់ពួកនឹងពួកនឹងអត់មានអីអស្ចារ្យទេ ពួកមនុស្សពួកអីនឹងវាខ្វះសេចក្តីសុខជាងយើងឆ្ងាយណាស់កំណើតវាថោកជាបជាងយើងឆ្ងាយហ៎ប៉ុន្តែយើងវាមិនដឹងតម្លៃខ្លួនឯងតើអនក្បាលគោរពពួកនឹងហ្នឹងតែគោរពខ្មោចអាត្មាថាមនុស្សអន់ជាងខ្មោចហើយ បើយើងវាគ្រាន់បើជាងខ្មោចខ្មោចត្រូវថ្វាយអង្គមយើងហើយវាត្រូវអញ្ចឹងបានកូនរបស់ប្រពន្ធនេះមិនបាច់តែមនុស្សទេទេវតាក៏ត្រូវថ្វាយអង្គមដែរពីព្រោះអីបានជាត្រូវអញ្ចឹង ថាជាមនុស្សអត់អត់សុំសុកពីគេហ្នឹងអត់បន់ស្រន់សុំសុកសុំបីពីទេវតាហ្នឹងគ្មានទៅថ្វាយអង្គមទេវតាណាទេ មានទេវតាថ្វាយអង្គមវិញពួកអីពួកមនុស្សមិនត្រូវការសុកពីគេផង Mm-hmm. នឹងចឹងបន្តទៅទៀតស៊ីណាតជាថ្វាយអង្គមឲ្យសពគ្រប់មកចិត្តដឹង ថាការស្ដាប់ធម៌និងរៀនធម៌មានគុណប្រយោជន៍ច្រើន យកមកដោះស្រាយបញ្ហាជីវិត មានប្រសិទ្ធភាព តែចិត្តនៅតែរាយមេ ចង់ស្ដាប់ចម្រៀងមើលទូរស័ព្ទអ្វីៗផ្សេងផ្សេងខ្ញុំគណណាសូមប្រកេនសំណងចឹងតើមានវិធីអ្វីឲ្យចិត្តតាំងមមចង់ទៅស្ដាប់និងរៀនធម៌ អឺវាមិនតាមយើងចង់ទេដល់រាប់ណាបញ្ញាចម្រើនឡើង បញ្ញានោះវានឹងនាំទៅធ្វើតែរឿងមានប្រយោជន៍ហើយរឿងមានប្រយោជន៍សម្រាប់យើងវាមិនមែនតែរឿងស្ដាប់ធម៌រៀនធម៌តែមួយមុខទេអញ្ចឹងណាទោះបីជាគណៈលឺចម្រៀងក៏ដោយឧទាហរណ៍តែយើងដើរទៅតាមផ្លូវទៅតាមអីហ្នឹងលឺចម្រៀងឃើញគេរាំ មានពេលខ្លះហ្នឹងក្នុងគ្រួសារធ្វើម៉េចយើងជួនកាលយើងមើលទូរទស្សន៍មើលអីជាមួយញាតិមិត្តជាមួយបងប្អូនអីអញ្ចឹងជាមួយកូនអីខ្លះទៅបង្កើតភាពស្និទ្ធស្នាលអញ្ចឹងទៅប៉ុន្តែវិថីចិត្តហ្នឹងវាប្រព្រឹត្តកុសខុសគ្នាយើងមើលយើងរកចំណេះអីផ្សេងវាមិនមែនជាការជាប់ជាមួយនឹងសាច់រឿងអថច្ចជាមួយសាច់រឿងទុកកំសត់ ជាមួយនឹងអឺតួយំតួសោកអីអត់ឃើញឃើញឧបាយមើលរឿងនឹងសម្រេចធោក៏មានដែរ បញ្ញាវាកើតហ្នឹងហើយខ្វះអីរឿងដែលអ្នកខ្លះស្ដាប់ចម្រៀងសម្រាប់ធរអ្នក ខ្លះទៅមើលគឺជ្រៀងសម្រាប់ធរពីព្រោះបាបវាមិនមែននៅអាហ្នឹងបាបវានៅក្នុងចិត្តបើចិត្តនឹងវាមានលោភៈជាប់នឹងអាហ្នឹងបញ្ញាវាអត់កើតអើវាស្រូបទាញយកហើយទាញយកតារឿងអកុសលហ្នឹងប៉ុន្តែបើបញ្ញាកើតស្ដាប់ចម្រៀងក៏កើតបញ្ញា ហ្នឹងហើយវាអត់ទៅសបាយភ្លើតភ្លើនអីកើតទេ វាទៅជារឿងមួយនឹកឃើញរឿងអីផ្សេងដូចអឺអឺពិខុ30រូបដែលលោកដើរទៅស្រាប់តែមាននាងកមុំម្នាក់ហ្នឹងកាច់ផ្កាឈូកដល់កាច់ផ្កាឈូក ទៅច្រៀងបដារូបក៏ស្អាត កាច់ផ្កាឈូកទៀតដំបងជាប់ចិត្តដល់ជាប់ចិត្តទៅឈួរត្រឹងស្ដាប់ ប៉ុន្តែនាងច្រៀងអោផ្កាឈូកអើយអ្នករីកនៅពេលព្រលឹមរូបស្រស់ល្អទាំងក្លិនល្អទាំងពណ៌នឹងប្រៀបដូចជារូបខ្ញុំពេញកមុំកាលណារូបសម្រស់ក៏ជាទីពេញចិត្តខ្លួនឯងផង គេក៏គួយគុណដូចគ្នា ដល់កន្លែងហ្នឹងយ៉ាដូចកើតរាគៈដែរហ្នឹងប៉ិននាងបន្តទៀតដល់បន្តទៀតក៏ប៉ុន្តែតោះតែផ្កាឈូករីកមិនបានយូរ លុះតែត្រូវថ្ងៃក្តៅរសៀលបន្តិចអ្នកនឹងរក់រយមិនតែការឈូកទេ សំបីតែខ្ញុំ ដែលទៅតែពេញវ័យនេះមិនយូរប៉ុន្មានត្រូវជារាដុតទៅចាស់ជ្រួញដូចជាផ្កាឈូកដែរដល់កន្លែងហ្នឹងលោកចាប់យកពីសង្ខារធោប្រែប្រួលហ៎យល់ន័យលោកសម្រេចគុណធម៌ពេលឈរស្ដាប់ចម្រៀងហ្នឹងអញ្ចឹងថាវាអត់បញ្ហាអីទេសំខាន់ថាតើបញ្ញាកើតអត់ ឃើញទេបញ្ញាកើតអត់មើលរូបស្រីស្អាតនឹងក៏ដោយជាការពិតបើពិខុត្រូវតមើលអញ្ចឹងឯងប៉ុន្តែបើមើលដោយយោនៃសោមនសិការៈសម្រាប់ធងពេលមើលហ្នឹងណាអញ្ចឹងវាអត់មានពិធីណាក្រៅពិធីចម្រើន បញ្ញាឃើញនៅសភាវៈតាមសេចក្តីពិតទេ គ្រប់អារម្មណ៍ទាំងអស់បាច់ជ្រើសដំបងឡើយធ្វើយ៉ាងណាឲ្យខ្ញុំចូលចិត្តស្ដាប់តែចម្រៀងធ្វើឲ្យអើស្ដាប់តែធัวរៀនតែធัวកុំឲ្យទៅចូលចិត្តស្ដាប់ចម្រៀងអត់ទេ ព្រះអង្គមិនថាចឹងផងឲ្យតាមតានចិត្តតើចិត្តពេលខណៈចូលចិត្តស្ដាប់ចម្រៀង ជាចិត្តអីរៀនទៅមើលវាចឹងមែនទេអត់ស្ដាប់ចម្រៀងអញត្រូវតែទ្រាំអត់ស្ដាប់មិនចឹងឯងស្ដាប់ស្ដាប់ក៏ប៉ុន្តែមើលចិត្តថាតើខណៈចិត្តស្ដាប់ជាចិត្តអីជាកុសល ឬអកុសលជាចិត្តបំផ្លាញឬក៏ចិត្តចម្រើនមើលឲ្យឃើញចឹងបើយើងមិនឃើញទោសនៃចិត្តចង់ស្ដាប់ផងហ្នឹង យើងទៅហាមកុំឲ្យចង់មិនហាមបានទេនឹងហាមបានទៅឃើញទោសរបស់វាអញ្ចឹងណានឹងចឹងហើយបន្តទៅទៀតវ៉ាមេ មណាស្ដាប់ព្រះអង្គគ្រូធ្វើខ្ញុំកណាផ្លាស់ប្ដូរការគិតឈប់ជឿចំណើផ្ដេសផ្ដាឈប់បួងសួងបន់ស្រន់ឈប់ពាក់ខ្សែអ្វីទាំងអស់ព្រោះយល់ថាអត់ប្រយោជន៍ខាតពេលវេលាលុយកាក់ដោយព្រះអង្គមានសង្ឃដីកាខ្ញុំកណាជឿលើសច្ចធម៌សន្សំហេតុណា នឹងទទួល បាន ផលនោះខ្ញុំកណាសូមអរគុណព្រះអង្គគ្រូបរសាធុនេះគ្រាន់តែជាពាក្យអរគុណមិនអីទេបាទហើយមួយទៀត D ណាថ្វាយសំណួរនៅប្រកេនទៅមិនថ្វាយទៅកាន់លោកម្ចាស់គ្រូគឺថាចង់បាននេះនោះគឺលោភលន់ចុះបើយើងមិនខំរកបានអីហូបបើមនុស្សយើងចេះតែចង់បាននេះនោះមិនចេះចប់កណាក៏មិនយល់ដែរអឺសម្រាប់យើង ជាជាជាកុហកធម្មតាហ្នឹងពុទ្ធអត់ដែល បង្រៀនថាកុំចង់បានព្រះអង្គអត់ថាចឹងប៉ុណ្ណឹងហ្នឹងហើយអ្វីបើថាតួចង់បានជាលោភៈក៏ប៉ុន្តែព្រះអង្គអត់ដែលហាមថាកុំចង់បានព្រះអង្គដែលថាចឹងទេអត់ទេអត់មានថាចឹងណាប៉ុន្តែគួរហាមដែរអាណាដែលវាចង់បានហួសហេតុបើនៅក្នុងតម្រូវការ អាហ្នឹងគួរមានត្រូវមានស្អីដែលយើងគួរហាមកុំឲ្យកើតនោះហៅថាអភិជាវិសមៈលោភៈអាអភិជានោះលើសពីអ្វីដែលយើងធ្វើ បាន ចង់បានរបស់គេ ចង់លួចរបស់គេ ចង់ប្លន់របស់គេពេញប្រវាញ់របស់គេអានឹងក្នុងក្របខណ្ឌចំជីវិតស្អីក៏ដោយកុំគួរធ្វើដែរឃើញទេហ្នឹងចឹង អានឹងដបងរែងវាសិនបើថាមិនតន់ឃើញលោភៈនឹងទោសយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចរៀនអានឹងសិនអញ្ចឹងហើយបានព្រះអង្គឲ្យយើងរៀនកម្មបតដបងណាតែយើងមិនតន់ចេះបរមត្តអីច្រើនឲ្យរៀនកម្មបតហាមអាណាធំធំសិនណាក្នុងការរស់ស៊ីព្រះអង្គមិនមែនមិនឲ្យរស់ស៊ីណាគ្រាន់តែហាមថា មិនសម្លាប់គេដើម្បីខ្លួនឯងមិនលួចគេដើម្បីខ្លួនឯងណាហាមតាហ្នឹងតាអឺ ដល់ប្រយោជន៍បច្ចុប្បន្នវិញប្រយោជន៍ដែល ត្រូវសាងវាមានប្រយោជន៍បច្ចុប្បន្នហៅថាទិដ្ឋធម្មិកតប្រយោជន៍ប្រយោជន៍តនហនតនភ្នែកសម្រាប់រស់សម្បារាយកតប្រយោជន៍ប្រយោជន៍សម្រាប់តេតួងផ្លូវចិត្តឬក៏ផ្លូវជីវិតតទៅមុខទៀតហើយនឹងបរមត្តប្រយោជន៍ប្រយោជន៍ដែលអាចចិញ្ចាក់ទុកបានហ្នឹងហើយ ឥឡូវយើងមើលមើលឧទ្ឋានសម្បទា ប្រយោជន៍បច្ចុប្បន្នមុននឹងឈាន ទៅប្រយោជន៍ណានៃទៀតគុំគុំរំលងឲ្យសោះប្រយោជន៍ទី1ថាឧទ្ឋានសម្បទាប្រឹងប្រែងរកទ្រព្យសម្បត្តិហើយប្រឹងប្រឹងមែនតើណាព្រះអង្គឲ្យ ប្រឹងមែនតើណា បើមិនប្រឹងមែនតើអ្នកមិនអាចរស់ក្នុង គុណធម៌កើតទេតែខ្ជិលហើយអ្នកខ្វះចំណូលអ្នកខ្វះចំណូលអ្នកកើតកំណត់ផ្ដេសផ្ដាសចង់បានស្រួលហ៎ អត់ចង់រស់ស៊ីទៅលេងឆ្នោតឃើញទេទៅលេងលបែងដល់លេងចាញ់គេកើតគំនិតលួចប្លន់ឃើញទេតែបើយើងដឹងថាលុយលបាក់រការងារត្រូវតែប្រឹងតែខ្ជិល mentor ទេអាតួខ្ជិលហ្នឹងអ្នកខ្លះអត់ចង់រស់ស្មានតែខ្លួនឯងយល់ធោះតាមបើខ្ជិលសោះហើយអាតួខ្ជិលហ្នឹងឯងតួខ្ជិលហ្នឹងជាអកុសលកោសច្ចៈថៃនមិទ្ធៈរួញរាហ្នឹងអកុសល ដេកច្រើននោះខ្ជិលស្ដាប់ធោះទៅវាគ្មាន បានអីងាប់ទៅវិញអញខ្ជិលអញដេកអាហ្នឹងវិនិច្ឆ័យមិនទៅយល់ធោះស្អីខ្ជិលហ្នឹងហើយតួខ្ជិលហ្នឹងគឺបាបតួខ្ជិលហ្នឹងបាបអញ្ឃើញអ្នកខ្លះដល់តែឈប់ស្ដាប់ធោះយល់ព្រឿងព្រឿងល្មមល្មមអូលេងចង់បានអីហ៎ ខ្ញុំតែប៉ុណ្ណេះលែងចង់បានអីមកងាប់ទៅគ្មានយកអីទៅផងឈប់រោឈប់អីហើយចឹងទៅទៅវត្តទៅទៅទៅទៅទៅទៅទៅយូរយូរអាចំណូលវាអត់ដល់អត់ចំណូលអត់មានអីបងនេះបងនោះ កូនទាលេចកើតអត់មានអដល់ទៅវត្តគេឲ្យកាន់លុយទៀតលុយក្នុងមុខញ៉ែញ៉ែចុះឡើងនោះរឿងបដ ாய் ឃើញអត់ស្គាល់កលេសមិនច្បាស់កុំកុំកុំលេងសោះជាមួយកលេសហ្នឹង ណាកុំលេងជាងការយើងថាខ្ជិលទៅធ្វើការយើងលេងចប់ជាពាក់អីហើយអត់ស្គាល់កិលេសចឹងបានថ្មជាចង់ឲ្យរៀនពីចិត្តនឹងឲ្យច្បាស់មិនមែនគ្រាន់តែស្ដាប់ប៉ុណ្្នឹងអស់កិលេសទេមិនមែនស្ដាប់យល់ថាងាប់ទៅអត់យល់អីទៅទេងាប់ទៅយល់តែមកខ្លួនអញឈប់រស់ស៊ីអីហើយអីស្មាខ្លួនឯងយល់ហ្នឹងអានឹងយល់ឧបធម្មកិលេសខ្ជិលកិលេសខ្ជិលវាកើតឡើងយើងអត់ដឹងទេ ស្មានតែយល់ធម៌មែនតែនឥឡូវមិនបាច់ដល់ទៅលួចលុយវត្តអីទេ បើដឹងថាអស់កលេសឬអត់ឈប់ហើយយើងថាយើងលែងចង់បានហើយ ទូលោភៈនេះវាមិនមែនកើតជាមួយ តែនឹងអាទ្របមិនតាន់បានដែលយើងប្រាថ្នានោះទេក៏វាកើតជាមួយនឹងអារបស់មាននឹងដែរបើចង់ដឹងថា យើងវាអស់លោភៈអត់ចាំមើលឡានគេលួចស្ដាយអត់អត់រួទៀតមែនប៉ិនគេលួចឡានអត់រួទៀតមែនប៉ិនគេលួច ទូរស័ព្ទស្ដាយអត់គេធ្វើបែកទូរស័ព្ទស្ដាយអត់វាគ្រាន់តែមិនចងលោបលុនជាមួយរបស់ថ្មីបើរបស់មានហើយគឺក្តាប់ណែនណាលុយមាន ហើយ ក្តាប់ណែនមានន័យថាវាជាប់ឥឡូវទេ កុំច្រឡំកុំច្រឡំសំបីតែការរលុយរកាក់ហ្នឹងឃើញទេនៅក្នុងជីវិតបច្ចុប្បន្នព្រះអង្គថាឲ្យ ប្រឹងមិនបាច់តារឿងផ្លូវចិត្តគំនិតទេអាផ្លូវរោស៊ីផ្លូវ អញ្ចឹងជីវិតខ្លួនឯងក៏ត្រូវតែប្រឹងខ្លួនឯងដែរបានមានខ្លួនឯងជាទីពឹងពឹងមែនតែនតួបញ្ញាឃើញសច្ចធម៌នោះប៉ុន្តែថាសំបីតែអាផ្លូវរស់ក៏ចឹងដែរបើយើងមិនប្រឹងបើយើងមិនប្រឹងយកការខ្ជិលមកមុខហើយជា ចង់ឲ្យគេជួយ មានមនុស្សច្រើនណាស់ចង់ផ្ដួលលើគេហ្មងផ្ដួលត្អូញបាប់គេប៉ះអត់ធ្វើអីអាហ្នឹងគេលើកមួយរួចទេគេលើកមួយរួចទេហ្នឹងហើយបើភូនថា ប្រឹងហើយអីហើយអាហ្នឹងជាមនុស្សគួរឲ្យគេអាណិតមិនឃើញប្រឹងមែនគាត់ប្រឹងមួយថ្ងៃមួយថ្ងៃមនុស្សបែបហ្នឹងបើបើមានអ្នកផ្សាយឲ្យជួយគាត់ក៏គេជួយដោយអស់វិចិត្រខ្លាំងឃើញគាត់ប្រឹងមែនប៉ិនបើដេកទាំងវទេណាហើយអត់ធ្វើអីចង់ទៅស្រួលហ្មងគេដឹងកាយ៉ាវគេជួយតែម្ដងគេឡើងជួយហ្នឹងហើយហ្នឹងឧទ្ធានសម្បទាគេណាគុំច្រឡំមិញសួរថាចុះបើចង់បាននេះចង់បាននោះជាលោភៈ អញ្ចឹងគិតមិនបើនោះចង់បានបើមិនចង់បានរស់ស៊ីមិនកើតត្រូវហើយពពុទ្ធឯណាថាមកឲ្យយើងចង់បានប៉ុន្តែចង់បាននៅក្របខ័ណ្ឌដែលគួរបានអញ្ចឹងណាចង់បានក្នុងក្របខ័ណ្ឌដែលគួរបាន ក្នុងភាពជាអ្នកចិញ្ចឹមជីវិតឯណាទៅអស់លោភៈនោះ សោតានៅតែមានលោភៈអស់លោភៈពិតប្រកបជាមួយកាមរាគៈទ្រពសម្បត្តិអីទាំងអស់នឹងទល់អនាគាណោះ អាណាគារនឹងអស់ផ្ទះរបស់អញហើយអាណាគារនឹងលែងហួងហែងផ្ទះរបស់អញអានេះរបស់អញអានេះរបស់អញហ្នឹងលែងហើយទោះបីលោកមិនតន់ជាព្រះរហន្តតែរបស់អញរបស់អញជាប់ខ្លាំងលែងមានហើយមើលតែវិសាខបាសក់ឃើញឯងគាត់សម្រេចអាណាគារបកគោផ្ទះឲ្យប្រពន្ធអស់លេងលែងធ្វើជាម្ចាស់ទ្រព្យម្ចាស់របស់ឯងលែងហួងហែងអាលុយនេះបើអញបាយលែងហ្នឹងហើយតែត្រឹមសក្កទាចុះសោតាអីហ្នឹងនៅ នៅជាប់មួយធរសម្បត្តិធម្មតា ប៉ុន្តែជាប់តែរបស់លោកទេរបស់ដែលគួរបានទេមិនទៅចង់បានរបស់គេ ក្នុងផ្លូវទុច្ចរិតទេអត់ទេនឹងចឹងក៏ប៉ុន្តែ នៅក្នុងការចង់បាននឹងជាមួយ នឹងការចង់បាននឹងដើម្បីកុំឲ្យកិលេសវាប្រើយើងពេកឲ្យយើងឃើញ ថាការបំពេញកិច្ចការងាររបស់យើងនឹង គឺធ្វើនៅក្នុងតម្រូវការវាប្រែ ពីដោយតណ្ហា ខ្លាំងមកឲ្យឃើញថាការដែលធ្វើនេះមិនមែនដោយអំណាចតណ្ហា ប្រើ បានធ្វើទេក៏ប៉ុន្តែរឿងចាំបាច់បើមិនធ្វើវាអត់កើតអញ្ចឹងបើមិនធ្វើវាអត់កើតឧទាហរណ៍ដូចយើងលេបថ្នាំអញ្ចឹងវាមិនមែនចាំបាច់ដូចក្មេងតផ្អែមមិនលេបទេណាអាយើងធ្វើ ដោយកិលេសរុញខ្លាំងកូនក្មេងយើងការអាថ្នាំថ្នាំវាមានផ្អែមផ្អែមក្រៅអញ្ចឹងវាឆ្ងាញ់វា វាលេបបើអត់ដាក់អាផ្អែមហ្នឹងវាមិនលេបជុំកាមទុកមិនស្រួលលេបអស់ទៀតប៉ុន្តែពេលបញ្ញាវាចម្រើនឡើង ពេលឈឺលេបដដែលឆ្នាំនៅតែលេបចាំបាច់ត្រូវតែលេបប៉ុន្តែលេបទាំងការយល់ដឹង ថាបើឈឺហើយ បើ មិនលេប វាមិនកើតទេឆ្នាំល្វីងក៏លេបដែរដូចយើងធ្វើការរលុយចឹងទោះបីយើងមិនចង់ក៏ធ្វើដែរព្រោះជីវិតជាមុខរបួស ជីវិតគឺជាមុខរបួសគឺជាខ្ទុះគឺជាឈាមជាភរៈអញ្ចឹងនៅពេលដែលឃើញថាជីវិតនេះគឺជាភរៈយើងទៅរកទ្រព្យសម្បត្តិដើម្បីថែរក្សាជីវិតនេះមិនមែនទៅដោយលោភទេគឺទៅដោយតម្រូវការដូចយើងលេបថ្នាំអញ្ចឹងមិនលេបថ្នាំដោយលោភលន់មិនលេបថ្នាំដោយលោភៈមិនទេដោយយល់ថា បើមិនលេបសុខភាពនេះវាមិនជាទេវាខុសគ្នាទៅហ្នឹងខុសគ្នាអញ្ចឹងអឺបើយើងថាបើមិនចង់បាន បើមិនចង់បានទៅរមឯកាអាហ្នឹងដូចក្មេងអញ្ចឹងបើវាមិនផ្អែមបន្តិចជាប់ចិត្តទេវាមិនលេបទេអាហ្នឹងវាក្មេងវាអត់យល់អត់មាន understanding ថាហេតុអីបានត្រូវលេបថ្នាំទេ គឺឃើញតែថ្នាំហ្នឹងវាវាមិនមែនជាថ្នាំវាឆ្ងាញ់វាផ្អែមដូចយើងទៅរោដោយអំណាចលោភៈវាផ្អែមបានលុយបានកាក់យើងសបាយអីចឹងណាអានោះដូចកូនក្មេងបានថ្នាំផ្អែមចឹងប៉ិននៅពេលដែលបញ្ញាវាចម្រើនសួរថាឈប់រោទេឈប់ធ្វើទេនៅរោ នៅធ្វើប៉ុន្តែចម្រើនកុសលជាមួយនឹងការធ្វើនឹងតែមកសំបីកុសលចេញពីវត្តដាក់នេះក៏មានអង្គធម៌មួយហៅថាសម្មាអាជីវៈឃើញទេសម្មាអាជីវៈរកទទួលទានដោយការប្រឹងប្រែងមិនប៉ះពាល់ជីវិតគេមិនលួចគេមិនកេងប្រវាញ់លើគេតែប្រឹង ក្នុងក្របខណ្ឌអីថាក្របខណ្ឌយកមក ថែមុខរបួសជីវិតនេះមុខរបួសជីវិតនេះបើសិនមិនបាន បច្ច័យ4នឹងលុយកាក់មាសប្រាក់ផ្ទះសម្បែងនឹងយកមកព្យាបាលវាទេ វាឈឺវាដូចខ្មោចកាច់អញ្ចឹងអាហ្នឹងត្រឹមហ្នឹងលោកនៅធ្វើធម្មតាអញ្ចឹងឃើញអត់ឃើញពពោរិស័តក៏លោកទៅជួញព្រះរាជបុគ្គលក៏លោកទៅធ្វើការ ទៅធ្វើស្រែប៉ុន្តែលោកឃើញជាតម្រូវការរបស់ជីវិត ដូចជាមុខរបួសអញ្ចឹងវាខុសពីភាពភ្លើតភ្លើនរបស់អ្នកអត់យល់ ណាឃើញថាបាននេះបាននោះមកនោះគឺថាវាអស្ចារណាស់រហូតដល់ខ្លួនឯងមើងងាយគេទៀតព្រោះតែខ្លួនឯងបានមានប្រៀបដូចជាកូនក្មេង បាក់ជើងហើយ បានរុំប៉ងស្មងមួយមើលគេអ្នកផ្សេងគេអត់បានបងរុំអញ្ចឹងណាណាវាល្ងងអញ្ចឹងឯងប៉ុន្តែយ៉ាងណាក៏ដោយពុទ្ធជន លោភៈនៅ តែមានប៉ុន្តែបើសិនជាអាអាបញ្ញាវាចម្រើនឡើង ដឹងថាការរੋទទួលទានទាំងអស់នោះវា វាដើម្បីមកបំពេញតម្រូវការដែលខណ្ឌនេះជីវិតនេះ ដូចជាមុខរបួសអញ្ចឹងការរស់របស់យើងនោះវាមិនមានសម្ពាធខ្លាំងទេណាមិននាំឲ្យយើងជ្រុលជ្រោះទេមិននាំឲ្យយើងពើងទេមិននាំឲ្យយើងមើងងាយគេទេព្រោះបានមកប្រហែលក៏យកមកព្យាបាលរបួសនឹងដែរអតែយើងព្យាបាលរបួសបានធូរហើយយើងចែកគេព្យាបាលរបួសខ្លះទៅដូចចែកគេហូបអីហ្នឹងព្យាបាលរបួសឃ្លានអាហ្នឹងអញ្ចឹងប៉ះ ហើយអឺមួយទៀតឈ្មោះ Yango Yangu ឬក៏ Yango បន្ទាប់ពីធ្វើការគោរពមកសូមប្រគិនសំណួរមួយតើធ្វើយ៉ាងណា ដើម្បីឲ្យបងប្អូនស្រឡាញ់គ្នា ពីព្រោះភាកច្រើនបងប្អូនមិនសូវត្រូវគ្នាទេអឺវាមិនតាមយើងចង់ទេ ការរៀនពីសច្ចធម៌គឺគ្រប់យ៉ាងវាកើតពីហេតុហ្នឹងហើយវាក្នុងតលក្ខណៈប្រសិនបើទេប្រសិនបើបងប្អូនហ្នឹងមិនចង់កេងចំណេញប្រយោជន៍ពី គ្នាទេ បងប្អូនហ្នឹងប្រកាសជាអាចរួបរวมគ្នាបានអញ្ចឹងណាឧទាហរណ៍ថា យើងជាបងគេយើងអត់មានយោភាពជាបង គេហែងត្រូវគោរពអញហែង ឯងត្រូវទុកចំណាយគេអកឲ្យអញច្រើនជាងតែចេញកំណត់ចឹងទៅរួមគ្នាមិនហ៎អត់ទេតែជាបងគេវិញហ៎មានតែគិតថាធ្វើយ៉ាងណាឲ្យប្អូនរីចម្រើនខ្លួនឯងបានក៏បាន បានក៏ហីចោះពោះក្នុងនាមជាបងគេគួរតែធ្វើប្រយោជន៍ឲ្យបងប្អូនឧទាហរណ៍ចឹងណាកំណត់នឹងមួយគ្មានកំណត់ណាស្អប់បងនឹងទេអត់ទេពួកយើងអត់បានបានអីមកហ្នឹងមានតែចិត្តផ្ដោលឲ្យហ្នឹងអើកូនកដាលចឹងដែរ ខ្ញុំជាកូនថ្មីបិទតែមិនបងតែខ្ញុំជាកូនដែរខ្ញុំគួរតែធ្វើអ្វីមួយយ៉ាងដើម្បីគ្រួសារនឹងដោយមិនសង្ឃឹមផលចំណេញពីបងប្អូនអីទេបើបងឈឺប្រាប់ខ្ញុំផងបើអូនឯងឈឺប្រាប់បងផងគេលោកបងបានទៅមើលអញ្ចឹងមិនខឹងថាអញឈឺគ្មានអាណាមកមើលអញអត់ទេគំនិតបែបហ្នឹងអត់ទេគឺក្រែងគេឈឺមិនបានទៅមើលគេខ្វល់ពីគេអញ្ចឹងម្នាក់ម្នាក់ខ្វល់ពីបងប្អូនអញ្ចឹង ប្អូនពៅគេក៏មិនមែនថាអញកូនពៅគេអញត្រូវតែបានទ្រព្យសម្បត្តិច្រើនអាបងបងត្រូវតែមើលអញអាគំនិតបែបហ្នឹងអត់រូបរស់គ្នាបានទេគិតថាពៅគេក៏ដោយយើងប្អូនគេក៏ដោយយ៉ាងណាក៏យើងបានទទួលគុណសម្បត្តិពីបងខ្លះបងមើលថែយើងខ្លះទោះបីយើងមិនបានជួយបង ច្រើនតទៅទៀតក៏យើងមិននាំការលំបាកដល់គាត់ដែរសួរសុខទុក្ខគាត់ទៅគាត់ឈឺគាត់ស្កាត់អីមានពេលទៅមើលគាត់បើមិនបានមើលក៏ចេះសួរគ្នាទៅវិញទៅមកអាហ្នឹងហេតុរបស់វា ហេតុរបស់វានឹងរួបរួមគ្នាមិនបាច់ពីណាទៅប្រាប់ថាសាមគ្គីគ្នាទៅប៉ិនម្នាក់ម្នាក់គេងចំណេញពីគ្នារហូតតាគេងចំណេញពីគ្នាហើយកុំថាអ្នកដតីអាកើតពោះមួយភ្លោះមិនក៏ដោយក៏ឆ្លោះគ្នាដែរផ្ទះនៅជិតគ្នាលបងដើរចុះឡើងចុះឡើងទាំងស្រឡាញ់គ្នាល្មិចទេហេតុរបស់វាអញ្ចឹងវាមានហេតុរបស់វាអញ្ចឹងណាកន្លែងហ្នឹងព្រះអង្គប្រាប់យ៉ាងត្រង់ភ្លឹងថាវិសាសៈបរមាញាតិ ញាតមានការស្និទ្ធស្នាលនឹងគឺជារឿងសំខាន់រឿងសំខាន់ធ្វើឲ្យសាច់ញាតវា close ឲ្យវាជិតស្និទ្ធគ្នាគឺការដឹងសុខទុក្ខគ្នាសុខទុក្ខគ្នាមិនមែនឲ្យគេមកដឹងសុខទុក្ខអញគឺអញដឹងសុខទុក្ខគេអញខ្វល់ពីគេម្នាក់ម្នាក់ហ្នឹងគិតអញ្ចឹងហ្នឹងបងឈឺបងថ្កាត់បងប្អូន មានទុកមានតរៈក៏យើងជួយរំលែកគ្នាទៅអញ្ជាសារានិយធម៌បើម្នាក់ម្នាក់គិតតែពីគេអញ្ចឹងហើយអា ធាតនឹងវារមូលចូលគ្នាហើយវាផ្ដាច់គ្នាអត់កើតទេតែបើប្រាស់អាយុរៀងខ្លួនហើយកុំមកយល់ថារួមគ្នាទៅបងប្អូនបកកើតតើកុំខំគ្នាថាថា10ដងទៀតក៏វាមិនទៅរួមគ្នាកើតដែរព្រោះកិលេសវាខំទៅហើយអញ្ចឹងអានឹងចឹងឯងវាទល់តែមានហេតុរបស់វា មិនយកត្រឹមតែសាច់ឈាមរួមគ្នាទៅអត់ទេអានឹងអត់ផ្លូវទេសាច់ឈាមអីវារួមយក ដីអញរហូតអា បងប្អូនក៏ដោយ ទូសាមគ្គីកើតមិនខឹងអឺមួយទៀតលេងវិសាលគេថាយកប្រពុតរូបដាក់ក្នុងបន្ទប់គេងធ្វើឲ្យសំណាងមិនល្អតើនេះ វាជាការពិតទេគុណចាស់ តែគំនិតខ្ញុំណាថាសំណាងមកពីពាក្យថាសាងសំណាងកើតចេញពីខិតខំបើយល់ចឹងត្រូវហើយមានមានខុសអីបាទតែយើងយល់ថាពពុទ្ធនាំសំណាងដល់អត់សំណាងបន្ទោសពពុទ្ធវិញមិនដែល វាមិនដែលឃើញទោសខ្លួនឯងមិនតែរឿងពពុទ្ធទេព្រះអីក៏ដោយ ខុសពីពពុទ្ធក៏ដោយព្រះយេស៊ូវក៏ដោយព្រះមហាម៉ាត់ក៏ដោយព្រះព្រំព្រះកណិព្រះ ខ្មោចគង់គារៈទឹកស្អីក៏ដោយវាគ្មានពាក់ព័ន្ធអីមួយយើងទេវាកើតចេញតែពីការខិតខំរបស់យើងតែមិនប្រឹងនឹងក្រហើយនៅឥណ្ឌាក៏ពូលមហាព្រះច្រើនណាឥឡូវមើលពីណាក្រជាងប្រជាជនឥណ្ឌាយើងមើលអ្នកមហាសម្បូរព្រះជាងគេមកពិភពលោកគ្មានស្រុកណាសម្បូរព្រះដូចឥណ្ឌាទេហើយមហាលហាមជាងគេក៏នឹងដែរមើលដល់ ច័ន្ទរៀលទៅក៏ក្រិចពេញណាពេញណីទៅស៊ីអាចគោទៅចាវាអត់មានរឿងព្រះទេរឿងវាបៀលជំនឿតែក្នុងក្បាលរបស់ខ្លួនឯងហ្នឹងអត់មានព្រះឯណាមកធ្វើឲ្យអញ្ចឹងទេបើព្រះមែនមែនព្រះមិនសុកចិត្តឲ្យប្រជាជនលហេមលហាមអញ្ចឹងទេមែនទេទេពចន្ទរស្មី ណាបន្ទាប់ពីគោរពមកខ្ញុំកណែមាន ការសោកស្ដាយដោយមិនតាន់បានធ្វើសេចក្តីល្អដល់មនុស្សជាទីស្រឡាញ់ដែលបានចែកឋានទៅហើយខ្ញុំកណែពិតជាខកចិត្តចំពោះការបាត់បង់សមាជិកគ្រួសារម្ដងមួយទាំងដែលខ្ញុំកណែមិនធ្លាប់សំបីគិតសំបីតែគិតពេលនេះខ្ញុំកណែមានការពិបាកចិត្តណាស់ព្រះអង្គអឺវាជារឿងធម្មតាអញ្ចឹងណាក៏ប៉ុន្តែសេចក្តីល្អមិនដែលហួសពេលទេឲ្យទៅយល់ថា សេចក្តីល្អនោះជាអ្វីអញ្ចឹងណាឲ្យទៅយល់ថាសេចក្តីល្អនោះជាអ្វី ហើយសេចក្តីល្អដែលយើង ត្រូវធ្វើបន្តទៅទៀតវាមិនចាំបាច់ទល់តែធ្វើ ចំពោះមនុស្សជាទីស្រឡាញ់យើងនោះក៏ទេដែរព្រោះគាត់បានលាចាកលោកទៅហើយទូយ៉ាងដោយព្រះបរមគ្រូព្រះអង្គបាន បរិនិព្វានទៅហើយព្រះអង្គមិនមានវត្តមាននៅក្នុងលោកនេះឬក៏លោកដទៃណាក្នុងចក្រវាលឡើយឬក៏ក្រៅចក្រវាលនេះឡើយគ្មានទេអត់មានវត្តមានពពុទ្ធទៀតទេប៉ុន្តែអ្នកឯណាដែលបានសិក្សាដោយល្អហើយគោរពប្រតិបត្តិត្រឹមត្រូវពលត្រូវសេចក្តីសុខដោយខ្លួនឯងតាមពិតមិនមែនធ្វើដើម្បីព្រះអង្គឯណាធ្វើដើម្បីខ្លួនឯងឲ្យត្រូវហើយរួចចាក់ទុកដោយខ្លួនឯងព្រះអង្គថានឹងហើយឈ្មោះថាបូជាតថាគត ដោយបដិបត្តិបូជាជាបូជាដ៏ដំ ព្រោះបានយករូបមន្តព្រះអង្គទៅប្រើហើយរួចផុតទុកខ្លួនឯងដូចគ្នានឹងដុកទ័រម្នាក់គាត់សរសេររូបមន្តថ្នាំទុកហើយគាត់ស្លាប់បាត់យើងបានយករូបមន្តថ្នាំហ្នឹងពេលយើងឈឺយើងយករូបមន្តថ្នាំយកមកផ្សំថ្នាំផឹកជាដោយខ្លួនឯងនោះហើយ គឺជាការធ្វើល្អបំពេញទឹកចិត្តរបស់ដុកទ័រហ្នឹងទោះបីគាត់ស្លាប់ក៏ដោយតែ យើងបានយករូបមន្តហ្នឹងយកមកធ្វើឆ្នាំឲ្យផឹកខ្លួនឯងមិនមែនដុកទ័រហ្នឹងផឹកទេគឺផឹកខ្លួនឯងជាខ្លួនឯងនោះគឺជាការគប់គួរចំពោះចំណេះដឹងរបស់ដុកទ័រហ្នឹងណាប្រសិនបើចំណេះដឹងដ៏ល្អរបស់គាត់ហ្នឹងអត់មានមនុស្សយកមកធ្វើអត់មានមនុស្សយកមកផ្សំឆ្នាំផឹកទេដុកទ័រហ្នឹងអត់ប្រយោជន៍ងាត់ដល់អត់ប្រយោជន៍តែបើគាត់ស្លាប់ហើយក៏ដោយឃើញទេ រូបមន្តរបស់គាត់នៅតែត្រូវបានគេប្រើយកមកព្យាបាលគ្នាយើងនឹងរស់នៅនឹងមានបានប្រយោជន៍ដល់គាត់ប៉ុន្តែឈ្មោះថាយើងកំពុងតែលើកតម្កើងគាត់ឈ្មោះថាយើងកំពុងតែបូជាគាត់ឈ្មោះថាយើងកំពុងតែឲ្យតម្លៃគាត់ណាអីហ៎ពុកម្ដាយយើងក៏អញ្ចឹងបើសិនជាគាត់ជាទីស្រឡាញ់របស់យើងគាត់មានទឹកចិត្តបែបម៉េចយើងនឹករលឹកទឹកចិត្តរបស់គាត់គាត់ស្រឡាញ់កូនចៅបែបម៉េច ឥឡូវយើងជាកូនច្បងគេឧទាហរណ៍ចឹងចុះអោះបើព្រះអាទិត្យរិចទៅហើយលិចទៅហើយយើង take role ជាព្រះច័ន្ទចុះមើលការខុសត្រូវប្អូនបន្តទៀតទៅហ្នឹងក៏ឈ្មោះថាបានធ្វើចំពោះគាត់ពីព្រោះជាទឹកចិត្តរបស់គាត់គាត់ស្រឡាញ់កូនគ្រប់គ្នាប៉ុណ្ណឹងជាដើមឬក៏មានអំពើជាប្រយោជន៍ច្រើនទៀតណា យើង មាន ពេលប៉ុន100ថ្ងៃ មានពេលប៉ុនខួបមួយឆ្នាំ មានពេលបនខួប2ឆ្នាំអីជាដើមធ្វើឲ្យថ្ងៃ បនរបស់គាត់នឹងកើតជាប្រយោជន៍ដល់សង្គមឧទាហរណ៍ថាឥឡូវយើងមានសហគមន៍ដែលជួយមនុស្សដូចជាជួយកុមារកំព្រា ឬក៏ជួយសិស្សនិស្សិតរៀនសូត្រជួយខាងមន្ទីរពេទ្យអីចឹងទៅថ្ងៃបុណ្យរបស់គាត់ហ្នឹងយើងធ្វើឲ្យកើតជាប្រយោជន៍បានលុយបានកាក់ខ្លះកើតពីបុណ្យហ្នឹងយកទៅឧបត្ថម្ភសង្គមផ្សេងផ្សេង ថាជាប្រាក់ដែលកើតឡើង ក្នុងពិធីបុណ្យរំលឹកគុណអ្នកជាទីស្រឡាញ់របស់ខ្ញុំមានន័យថាគាត់ស្លាប់មែនប៉ុន្តែឲ្យតែនឹកឃើញគាត់កើតប្រយោជន៍ដល់គេនោះហើយជាតម្លៃដែលយើងត្រូវធ្វើតទៅទៀតនឹងធ្វើឲ្យការស្ដាយឲ្យការស្រឡាញ់របស់យើងនឹងចេញជាលទ្ធផលល្អដល់យើងផង ដល់សង្គមជាតិផងបើត្រឹមតែអង្គុយតែមកស្ដាយនឹងអត់ប្រយោជន៍ទេគឺធ្វើឲ្យការស្ដាយនឹងកើតចេញជាប្រយោជន៍ មួយទៀតសារ៉ាត់សឿកាលពីឆ្នាំមុនព្រះសង្ឃមួយអង្គមានសង្ឃដីកាថាញោមចូលកសាងវត្តសាលាទៅ ដល់ជាតិក្រោយ មានគេធ្វើផ្ទះចាំញោមតែខ្ញុំកណាថាជាតិនេះមើលមិនឃើញផងតម្រាំជាតិក្រោយមើលមិនឃើញអឺមែនតែយើងមើលមិនឃើញលោកក៏មើលមិនឃើញដែរថាទៅតាមគ្នាអញ្ចឹងទៅណាជួនកាលលោកមិនមែនកុហកយើងទេបើលោកថាតាមគេអញ្ចឹងដែរ ចឹងពាក្យថាតាមគេហ្នឹងវាមានន័យថាវាមិនឃើញទេហើយជួនកាលវាមានរឿងណាមួយ1000លានឆ្នាំមានមួយអីចឹងយកមកដាក់ឲ្យគេគ្រប់គ្នាវាមិនត្រូវទេឧទាហរណ៍ដូចលើករឿងអីគេអឺស្អីបាសក់អីធម្មិកឧបាសកឬក៏អីបាសក់មួយទៀត វេសាលាអីចឹងថ្វាយទៅវាផុសនៅឋានសួគ៌អីអីចឹងវាមានតែមួយហ្នឹងហើយយើងយកមកមកមក apply ទាំងអស់ហ្មងវាអត់ត្រូវហើយរឿងពិសេសហ្នឹងក៏មានតែព្រះអង្គនេះដឹងរឿងហ្នឹងចឹងទៅយើងយកមក apply ទូទៅយកមកប្រាប់មនុស្សទូទៅស្មាថានាំទាំងវែងទេមនុស្សកើតលោភលន់ដោយសារតែរឿងចឹងចឹងមកលៀនកោបឆ្នាំមានមួយអីចឹងដឹងយកមក apply មិនកើតទេអាហ្នឹងដូចស្មាលើក រឿងថ្ងៃមុនចឹងថា បាច់រឿងសម័យព្រះរឿងតែឥឡូវហ្នឹងណាថ្មថាថ្ងៃមួយមានបរោះម្នាក់អឺកាន់កតាបមួយចូលទៅក្នុងហាងឡានទំនើបមួយចរចាជាមួយលក់លក់មួយចំសន្ទុះធ្វើបានធ្វើអីរួចរាល់គាត់ក៏បើក យកឡានទំនើបមួយជារបស់គាត់ចេញទៅហើយរឿងហ្នឹងមែនទេមែនតាឯកសេទុកណាសេទុកដល់កន្លងទៅរាប់រយឆ្នាំទៅ មានលោកណាទេគេយល់រឿងនឹងមកទេ ថាសាទវអស់លោកដសាទុស័ព្ទបរោះទាំងឡាយបើសិនជាសាទុស័ព្ទបរោះទាំងឡាយចង់បានឡានទំនើបចូលកាន់កតាបមួយដើរចូលទៅក្នុងហាងឡានចុះចរចាជាមួយ គេមួយសន្ទុះគេនឹងចេញលិខិតអនុញ្ញាតឲ្យអ្នកយកឡានទំនើបចេញទៅជារបស់ខ្លួនហើយហេតុអីបានអាត្មាថាអញ្ចឹងមានរឿងច្បាស់ណាស់ថាកាលពី100ឆ្នាំមុនមានបរោះម្នាក់ធ្វើអញ្ចឹងអូយកអញ្ចឹងទៅអាផ្លាយកើតដែរ យើងគ្រាន់តែឃើញសមោលរឿងមួយដែលគេកាន់កតាបចូលទៅនិយាយគ្នាឲ្យគេបើកចេញមកតែយើងមិនដឹងថាគេលុយមានលុយប្រមាណទេយើងអត់ដឹងអាហ្នឹងអញ្ចឹងយើងយករឿងម្នាក់ដែលមានលុយពេញកាបូបហ្នឹងយកមក apply សម្រាប់អ្នកអត់លុយមិនកាហឺតទៅវាមិនរួចទេអាហ្នឹងឯងដែលពុទ្ធថារៀនប្រសូតរៀនមិនស្រួលវាឆ្លោះគ្នារៀនមិនស្រួលទៅវាឈួតឈួតអញ្ចឹងអា រឿងបានឡាននោះវាមិនមែនតែត្រឹមរឿងស្ពាយកបោបចូលហាងឡានប៉ុណ្ណឹងទេវាត្រូវមានលុយគ្រប់ហ្នឹងអញ្ចឹងសច្ចវាទីសុណា សួរថាសូមសួរថាវិខត្រូវបាទសង្ឃេរិសេសដោយអត់ដឹងអាបាទហើយក្រោយមក លោកបានដឹងថាត្រូវអាបាទហើយប្រាប់ដល់វិខហើយតាំងចិត្តវាចាក់ទៅវិខនោះរួចចាក់ទោសហាមៈផលទេត្រឹមតែប្រាប់មិនតាន់រួចទេ គឺត្រូវធ្វើវិធីចេញចាកអាបាននោះរាប់ចាប់តាំងពីថ្ងៃត្រូវនោះទោះអត់មិនដឹងក៏ដោយឧទាហរណ៍ថាត្រូវក្នុងឆ្នាំ2020ទេយើងអត់ដឹងដឹងថានឹងជាសង្ឃិរិសេសទេ ដល់មកដល់2021ខែនឹងដដែលទើបយើងរៀនទៅដឹងថាអូអានឹងសង្ឃេតិសាសយើងមិនលាក់ទុកទេយើងប្រាប់ពិខុផងគ្នាអញ្ចឹងយើងត្រូវធ្វើអភិនកម្មហ្នឹងអឺបរិវាសកម្មហ្នឹងគឺរយៈពេល តាំងពីថ្ងៃត្រូវនោះមករហូតដល់ថ្ងៃដែលយើង ប្រាប់ពិខុដតីហ្នឹងមិនមិនរាប់បន្តទៅទៅក្រោយទៀតទេបដល់ថ្ងៃហ្នឹងនឹងអញ្ចឹងសង្ឃេតិសាសគេធ្វើអញ្ចឹងមិនដូចយើងទៅធ្វើបរិវាសកម្ម បានប៉ុនល្មិចទៅយើងធ្វើក្នុងគោវត្តហ្នឹងទេមែនទេមិនចឹងទេ បរិវាសកម្មទល់មនុស្សត្រូវអាបត្តិធ្ងន់ទោសធ្ងន់ណាបើប្រៀបជាមួយនឹងទោសអឺកុហកវិញគេហៅថាអីទោសទោសអក្រិតណាហើយទៅធ្វើប៉ុនមួយអ្នកទោសអក្រិតហ្នឹងហើយអត់ត្រូវទោសចេះចង់ដាក់ទោសខ្លួនឯងដែរចឹងមិនថាតែទៅជាពិធីទៅជាទម្លាប់ហើយវាបាត់រូបមន្តដើមមកហើយ អញ្ចឹងទោសនឹងវាមិនមិនជាប់តតាំងពីថ្ងៃប្រាប់នឹងតទៀតប៉ុន្តែអា ពីមុនមកដល់ថ្ងៃប្រាប់នឹងគឺត្រូវធ្វើរយៈពេលប៉ុណ្ណឹងតែបើលាក់តទៀតថ្ងៃក្រោយបានចង់ធ្វើគឺត្រូវបូករហូតដល់ថ្ងៃលាក់លាក់ដល់ថ្ងៃណាបូកដល់ថ្ងៃនោះអឺច័ន្ទបូជា កណាសូមឲ្យចាស់គ្រូជួយនិយាយពីនិមន្តលោកឲ្យសិលនិងសែនសំណែនផ្លែឈើមុខចាដីម្ដាយឪពុកកណាបានយល់ខ្លះហើយតែកណាចង់ឲ្យចាស់គ្រូជួយបញ្យល់បន្ថែមដោយអនុគ្រោះផងបញ្យល់ថាម៉េចទៅអត់អត់ដឹងឲ្យបញ្យល់ថាម៉េចបើយើងគ្រាន់តែនឹករលឹកចំពោះឪពុកម្ដាយយើងហើយយើង និមន្តប្រសង់មកទទួលទានដែលយើងអឺចង់ប្រកេនលោកនៅនឹងវាមិនមែនជាសំណែនអីទេហ្នឹងយើងយកមកប្រកេនលោកគ្រាន់តែថា មានកន្លែងនឹងជាកន្លែងដែលដាក់សាក់សពលោកពុកឬក៏អ្នកម្ដាយយើង តែយើងធ្វើទៀនតំណឹងដើម្បីជួបជុំបងប្អូននៅតែជាការធ្វើតេកណានុពទានដដែលហ្នឹងវាមានរឿងសែនហ្នឹងអត់ផងឲ្យហ្នឹង ឲ្យលោកមែនតើណាហើយយើងក៏សមាទានសិលពីលោកចឹងទៅណាដោយយល់ដឹងថាប្រពៃណីក៏ប្រពៃណីទៅប៉ុន្តែបើយើងសម្អាតចិត្តតាមពាក្យដែលយើង ថាពេលហ្នឹងក៏ជាកុសលដែលកើតឡើងពេលហ្នឹងដែរអត់តោះខុសអីទេប៉ុន្តែសុទ្ធតែបើមិនធ្វើចឹងបានទេថាបើមិនធ្វើក៏បានអាបញ្ហាមួយដែលថាបើមិនធ្វើវាចង្រៃអាហ្នឹងទៅទៀតតែបើថាយើងមានប្រពៃណីល្អអីចឹងទៅ យើងដល់ពេលហ្នឹងក៏យើង អឺធ្វើអញ្ចឹងទៅដើម្បីនឹករលឹកគុណគាត់អញ្ចឹងទៅអត់មានបញ្ហាអីទេឲ្យតែកើតជាប្រយោជន៍ណារបស់នឹងប្រកេនលោកឆាន់លោកឆាន់បានមិនទៅដាក់ចោលណាអត់ផងចឹងម៉ោងដល់ប៉ុណ្ណឹងហើយសំណួរឃើញនៅច្រើនអរគុណបងអូននៅ អាដាលេដខានគេញ៉ែខានសម្រាប់ជួយបជាពីនោះមក copy សំណួរផេះឲ្យអាត្មារហូតអរគុណច្រើនបង អឺមកសូមបញ្ចប់ប៉ុណ្្នឹងចាស់ម៉ោង10ហើយសម្រាប់ពេលនេះខ្ញុំកណាត្មាសូមនមស្ការលានឹងចម្រើនពរលា